មុនដែលយកមកបាសិកាម្នាក់បានសាកសួរអំពីបញ្ហាគ្រួសារអឺតាមពិតរឿងវិបត្តិគ្រួសារស្វាមីមានស្រីអីអញ្ចឹងទៅហើយគាត់កើតទុកតើតើត្រូវដោះស្រាយរបៀបណាអឺដោះចេះតែបានប៉ុន្តែបើមែនតែនទៅគួរតែ ទល់មុខគ្នាអសាកសួរឲ្យដឹងបន្ថែម ពីបញ្ហាផ្សេងផ្សេងអានឹងទៅទៅដោះស្រាយបានទលំទលាយហើយត្រូវចំណុចប៉ុន្តែសួរមួយម៉ាត់មកថាស្ត្រី មានទុកព្រោះស្វាមីមាន ថ្មីអីអញ្ចឹងដោះនឹងវាចេះតែដោះជាទ្រឹស្ដីបត់ ជារូបមន្តជាទ្រឹស្ដីបត់ទូទៅបានប៉ុន្តែឲ្យចំចំណុចញាតិញោមអ្នកមាន ទុកតែម្ដង វាទល់តែអឺដឹងគ្នា បញ្ហាហ្នឹងវាដល់កម្រិតណាប៉ុន្តែម្យ៉ាងទៀតនោះខ្ញុំកាលណាអាត្មាទោះបី ជាមិនបានដឹងរឿងរ៉ាវសពគ្រប់អីក៏ដោយ ក៏ព្យាយាមដោះស្រាយដែរពីព្រោះវាជាបញ្ហាកើតមាននៅក្នុង សង្គមជីវិត ស្ទើរតែគ្រប់គ្រួសារទៅហើយបើរឿងនឹងមិនតែស្រុកខ្មែរយើងអីស្រុកក្រៅហ្នឹងក៏បញ្ហាស្នេហាហ្នឹងគឺថាធ្វើឲ្យមនុស្សកើតរោគសរសៃប្រសាទច្រើនណាស់នៅបារាំងនៅអីហ្នឹងដល់តែវា ជាលោកជាឡំពេកទៅ70%នៃមនុស្សលេបថ្នាំជំនួយខួរក្បាលពីព្រោះតែវិបត្តិស្នេហាអឺនិយាយមកបើនិយាយឲ្យឆាប់ចប់ គឺទុកគ្រប់យ៉ាងកើតតែពីការស្រឡាញ់នឹងឯងញោមកើតទុកព្រោះប្តីបបហេតុមកពីស្រឡាញ់ប្តីនោះណា ស្រឡាញ់ខ្លាំងទុកខ្លាំងប៉ុន្តែរឿងហ្នឹងខ្ញុំប្រកាសណាអាត្មាភាពដោះស្រាយចឹងទៅបើនិយាយច្រើនបន្តិចទៅញាតិញោមថានិយាយរឿងមើលតែខ្លួនឯងធ្លាប់ដឹងទៅថាមួយម៉ាត់ហ្នឹងមកអាត្មាស្គាល់ព្រោះវាធ្លាប់ដឹងមែនជើងកាលចេះត្រីទ្រឹស្ដីបាត់ វាមិនតាន់ប្រកាសថាប្រើបានដូចជាអ្នកអនុវត្តផ្ទាល់ទេរឿងនេះអាត្មាសារភាពថាអាត្មាគ្មានបទពិសោធន៍តែគ្រាន់តែព្យាយាមដោះស្រាយតែបើរឿងហ្នឹងធ្លាក់ដល់ខ្លួនឯងវិញក៏មិនដឹងថាគិតថាម៉េចដែរទីហោថាប្រពន្ធទៅមានស្អីស្អីទៀតទៅអាត្មាក៏មិនដឹងគិតថាម៉េចដែរប៉ុន្តែថានៅពេលលើធ្វើពេទ្យ ព្យាបាលឲ្យគេវាចេះតែព្យាបាលបានណាណាបើរោគឈឺខ្លួនឯងជាងការមើលខ្លួនឯងអត់ជាមុននឹងដោះស្រាយបញ្ហារបស់ញោមនោះអាត្មាមានរឿងខ្លួនឯងមួយដែល សម្រាប់ចិត្តថានៅលោកឲ្យបានយូរតទៅទៀតនោះ កាលនោះទៅឥណ្ឌាជួបដឹកគុណមួយអង្គលោកបជន5 7 6អា អឺខ្ញុំបកណាអាត្មាក៏ផ្ដើមសាកសួរលោកថាហេតុដូចម្ដេចបច្ច័យដូចម្ដេចបាន ជានិគុណនឹងគិតថាបួសរហូតលោកទាំងចិត្តងប់ហើយដឹង គិតទៅណាទៀតទេហើយបានលោកសួរខ្ញុំកណាអាត្មាវិញថាចុលចុលលោកប្អូនឯងនោះគិតថាម៉េចបួសនឹង មិនគិតរកគ្រួសារគ្រួអីគេទេអីអាត្មាប្រាប់លោកថាចង់ដែរសម័យតែតែសម័យគេឯងចឹងដែរព្រោះបេះដូងនឹងវានៅក្រហមឈាមវានៅតែរត់អញ្ចឹងប៉ុន្តែមានការពិចារណាច្រើនឧទាហរណ៍ថាមាន ក្រុមគ្រួសារអីចឹងទៅ វាមិនបានសេចក្តីសុខយកប្រពន្ធមកប្រពន្ធនឹងក៏ឈឺឈឺនឹងវាងាយងាប់ទៀតឈឺអូសលុយដល់អស់ងាប់ទៅទុកកូនពីរបីឲ្យការងារក៏មិនដឹងឯណាឯណីឲ្យម៉ែមកមើលកូនបាបទៀតគិតចុះគិតឡើងដោយចៅចាក់ស្មុកគិតថាឬខ្ជិលណាបានលោកថាអេលោកអូនឯងចេះគិតល្អប៉ុន្តែមិនតាន់ល្អមែនតើនេះ នឹងក្រាន់តែប្រពន្ធឈឺប្រពន្ធស្លាប់អស់ការងារអានឹងវាមិនតាន់ដល់ថ្នាក់ងើបមុខមិនរួចទេហើយជាប្រពន្ធផាត់វិញប្រពន្ធឯងគិតថាម៉េចបាទខ្ញុំកណាអាត្មាថាអាចទេរឿងចឹងអាចទេបាទលោកថាខ្វះអីរឿងចឹងចឹងលោកចាំតាកូនចៅគេម៉ែឪវាផាត់គ្នាចុះឡើងចុះឡើងលោកចាំពេញទៅវត្តម៉ែឪរត់តាមគេតាមឯងបាត់ទៅ ចឹងបានយកមកវិភាគថាកម្រិតនៃការគិតហ្នឹងវាមិនដូចជាជួបផ្ទាល់ទោះបីជាគេលើកមកអញ្ចឹងក៏ខ្ញុំកណាថ្មភាពហ្នឹងវាបាន ត្រឹមតែគិតតែប៉ុណ្្នឹងឯងប៉ុន្តែញោមដែលជួបផ្ទាល់បើជួបផ្ទាល់វាវាពិសោធន៍ផ្ទាល់អញ្ចឹងអឺស្ដាប់ការបកស្រាយទៅក៏ត្រូវតែយកទៅពិសោធន៍ផ្ទាល់ Mm-hmm. រឿងបញ្ហាដែលត្រូវដោះស្រាយគឺវាមិនអាចដាក់តែបញ្ហាមួយចប់ទេឧទាហរណ៍ថាឧទាហរណ៍ថាប្តីមានស្រីអីទៀតចឹងទៅជួនកាលក៏វាមិន អាចមកពីប្តីទាំងស្រុងដែរប្រហែលជាវាអាចមានសម្ពាធអីមួយ នៅក្នុងផ្ទះ ណានេះស្មាមិនកាន់ជើងខាងណាទេណាប៉ុន្តែជួនកាលវាអាច មានសម្ពាធអ្វីមួយតែហៅថា តាំងពីពាក្យសម្ដីពីព្រោះជាធម្មតាមនុស្សយើង កាលណាបានមកជាគ្នាហើយមិនសូវចេះខ្វល់ពីគ្នាទេមិនសូវចេះខ្វល់ទេ ញ៉ាំងតែគ្នាឯងហើយរញងរញ៉ាំងរញងរញ៉ាំងអញ្ចឹងទៅណាហើយដល់ស្រីខាងក្រៅនោះគេដើម្បីតាក់យកប្តីរបស់យើងហ្នឹងគេអត់មានរញងរញ៉ាំងដូចយើងទេគេផ្អែមណាគេផ្អែមអញ្ចឹងដល់យូរយូរទៅជាងការស្វាមីខ្លះចេះតែបែងចែកហ่ะព្រោះទៅជួបគេនោះវាសប្បាយចិត្តមកជួបបោះឯងនេះរញ៉េងរញ៉ាំងដូចតែខ្លារាល់តែថ្ងៃ អាហ្នឹងក៏វាអាចមានបញ្ហាអញ្ចឹងអញ្ចឹងមិនស្មានមិនតាន់កាន់ជើងខាងណានិយាយអញ្ចឹងដូចថ្មឲ្យអតិភិបទៅប្រុសពេកហ៎និយាយអញ្ចឹងណាមិននិយាយអញ្ចឹងមុនចាស់វាអាចអញ្ចឹងវាអាចអញ្ចឹងជាកាលបានមកជាគ្នាអញ្ចឹងទៅមិនចេះថែរក្សាមិនចេះ ប្រើពាក្យសម្ដីពាក្យហ្នឹងក៏មិនពិរោះពិសាដល់នាងខាងក្រៅនោះគេបងនឹងផ្អែមល្អោកចាហើយនោះទៅក្រៅវាសบายចិត្តមកក្នុងជួបតយៈកណីរហូតហើយបើអាត្មាក៏មិនដឹងថាម៉េចដែរនេះបើជាប្តីគេជួបប្រពន្ធអញ្ចឹងឧទាហរណ៍នឹងនិយាយទៅកាន់ជើងប្តីបន្តិចមិនលើវិលមករកលោកប្តីវិញ ប្តីអើយលោកប្តីមានប្រពន្ធមួយហើយគួរតែគ្រប់ទៅ មើលអាត្មានេះអត់ទាំងមានមួយកំដរផងនៅតែសុខសាននៅវត្តមានតកាទុកអីបន្តិចហើយយើងមានមួយហើយនឹងចាំបាច់រកអីទៀតចឹងបានជានៅក្នុងនឹងលោកនិយាយអំពីសេចក្តីសន្តោស សុភមង្គលក្រុមគ្រួសារមួយដែលយើងគ្រាន់តែចេះទៅប្រៀបអញ្ចឹងទាល់តែកុំយកប្រពន្ធណាអានោះខ្ញុំនិយាយរឿងកាន់ជើងប្តីនិយាយពីពីតួនាទីប្តីវិញប្រសិនបើយើងប្រៀបធៀបដូចខ្ញុំកណ្ដាអាត្មាភាពលើកឡើងមកអំបញ្ញមិញនេះទៅក្រៅគេផ្អែមមកក្នុងអញ្ញងអញ្ញងថារឿងហ្នឹង90%ឯងវាជួបអញ្ចឹង មនុស្សកាលណា ខ្លាយជាកម្មសិទ្ធិហើយមិនសូវចេះខ្លាចចិត្តខ្លាចថ្លើមវាធម្មតាអញ្ចឹងហើយបើយើងចេះតែប្រៀបថាខាងក្រៅនឹងវាល្អខាងក្នុងនឹងវាអញ្ចេះអញ្ចោះវាទល់តែកុំធ្វើប្តីគេទុកដើរជារះជាព្រៃរហូតត្មងទៅនឹងបើបើគិតចិត្តគិតតែប្រៀបធៀបអញ្ចឹងនោះ នឹងចឹងសុខចិត្តនៅដូចអាត្មានេះទៅមានស្រី ណាមកញាវញាវដាក់អាត្មាបានហើយតែកាលណាយើងជាប្តី គេហើយគេសិទ្ធប្រពន្ធហើយវាត្រូវតែចង វាត្រូវតែមាន ចំណងលើនិយាយម្ដងម្នាក់អញ្ចឹងឲ្យសរុបរួមមកវិញឥឡូវឧទាហរណ៍អញ្ចេះឧទាហរណ៍ដល់សំណួរតទៀតតែខ្ញុំធ្វើល្អហើយ ពាក្យសម្ដីខ្ញុំនឹងក៏ល្អដែរ អឺអាហ្នឹងវាអាចនៅខ្វះទៀតណាញោមបាននិយាយចូលឲ្យជ្រៅបន្តិចចាជើងកាលពាក្យសម្ដីល្អហើយតែជើងកាលទៅអត់ចេះចំអិនមហូបអាហារអីហ្នឹងឲ្យវាត្រឹមត្រូវរៀបចំបាយទឹកឲ្យវាល្អវាខ្វះតំណងទៀតថាឡើយថាចេះហូបអាហារក៏ខ្ញុំមិនអោយខ្វះទេអឺសម្ដីខ្ញុំក៏ល្អដែរប៉ុន្តែជួនកាលពាក់ព័ន្ធតែយើងមិនចេះសម្អាតខ្លួនទេនោះវាពាក់ព័ន្ធច្រើនរឿងណាស់នោះ ហ្នឹងហើយជូប្អូនជូប្អូននៅចិត្តខ្មឹសខ្មឹសអីហ្នឹងវាពិបាកចិត្តដែរណានឹងចង់និយាយពីគ្រួសារដល់អាត្មានិយាយជ្រៅបន្តិចចឹងចឹងវាមានកត្តាច្រើនយ៉ាងប៉ុន្តែឥឡូវនេះ បើថាទេខ្លួនប្រានក៏ខ្ញុំសម្អាត ដែរអីក៏មានអស់ហើយគេនៅតែទៅទៀតថាហ្នឹងអស់វិធី ដែលត្រូវកែប្រែកន្លែងហ្នឹងយើងកែប្រែចិត្តរបស់យើងវិញ កែប្រែចិត្តរបស់យើងវិញពីព្រោះចិត្តប្រុសអាត្មាក៏ជាប្រុសដែរអាត្មាមើលញាតិញោមពុទ្ធបរិស័ទស្រីស្រីខ្លះច្រើនតែល្ងងត្រង់ចំណុចមួយ នៅពេលដែលប្តីនឹងដើរច្រើនអីចឹងទៅចាប់ផ្ដើមប្រច័ណ្ឌ ហើយប្រច័នហ្នឹងវាកាចកាចទៅនិយាយសម្ដីមិនល្អដល់ពេលយើងប្រច័នយើងបញ្ចេញតែអកប្បកិរិយាមិនល្អមានន័យថាកាន់តែជំរុញឲ្យប្តីហ្នឹងកាន់តែកើតការនឿយណាយកើតការធុញទ្រាន់ហ្នឹងខ្លាំងមែនតើឯអាត្មាជាប្រុសម្នាក់បើសិនទៅជួបប្រពន្ធប្រច័នហ្នឹងមិនដឹងគិតថាម៉េចទេឥឡូវក្រណបរិស័ទហ្នឹងក្រណញាតញោមណាចង់មកហួងហែងហ្នឹងអត់បានទេ មានតែហួងហែងហាន់ហើយអត់ឲ្យមកគ្របអត់ឲ្យមកអីទេហើយក៏គិតទៅដល់ទៀតចុះមុំតែមានប្រពន្ធប្រចាំហ្នឹងគិតថាម៉េចអញ្ចឹងរឿងសំខាន់យើងត្រូវធ្វើទួនាទី ខ្លួនឯងឲ្យគ្រប់ជាភរិយាតែបើសិនជាយើងធ្វើទួនាទី គ្រប់ជាភរិយាហើយប្តីនៅតែអញ្ចឹង យើងយើងសម្រួលផ្លូវចិត្តមកវិញអញ្ចឹងណាសិក្សាពីផ្លូវចិត្តមកវិញណាហើយដើម្បីសិក្សាទៅដល់ផ្លូវចិត្តវាទល់តែញោមស្ដាប់ធម៌ឲ្យច្រើនស្ដាប់ធម៌ឲ្យច្រើនទៅវិចារណាសង្ខារធម៌ខ្លះទៅ ធម្មជាតិចិត្តហ្នឹងវាយ៉ាងម៉េចចិត្តយើងហ្នឹងក៏អញ្ចឹង ពីថ្ងៃម្សិលអញ្ចេះឥឡូវមកអញ្ចោះ រឿងនេះនិយាយទៅវាមិនចប់ទេញាតិញោមព្រោះគ្រាន់ថាស្នេហា គឺជារឿងចង្រៃជាទីបំផុតប៉ុន្តែមនុស្សក្នុងโลกហ្នឹងគេគិតថាស្នេហា គឺជាសុភមង្គលវិមានសួរអីចឹងប៉ុន្តែបើតាមធម្មជាតិពិតមិនមែនធัวគឺថាធម្មជាតិពិត ស្នេហាគឺប្រភពទុក្ខស្នេហា គឺជា ប្រភពទុក្ខ ប៉ុន្តែនៅក្នុងការសង្គ្រោះគ្នា រវាង ស្វាមីនិងភរិយាព្រះអង្គឲ្យប្រើមេត្តាឲ្យបានច្រើនមេត្តាករុណាការរាប់អាន ការឲ្យអភ័យនឹងឲ្យបាន ច្រើនគិតគោលការណ៍ទីសំខាន់ពីក្រុមគ្រួសារ មិនគិតពីតណ្ហាខ្លួនឯងផ្ទាល់ជាសំខាន់ទៅគ្រួសារបានសុខនឹងសេចក្តីស្រឡាញ់អ្នកណាក៏ដូចអ្នកណា វាមិនអាចឋិតថេរជារកាបានទេ អាស្រ័យទៅលើសង្ខារធัวដែលកើតហើយទៅជារលត់ទៅវិញ យើងពិចារណាមើលតែប៉ុណ្ណេះសម្លបើយើងបរិភោគតែមួយមុខថ្ងៃនឹងកកោស្អែកកកោខានស្អែកកកោខែក្រោយកកោឆ្នាំក្រោយកកោសម្លដដែលរសជាតិដដែល គ្រឿងផ្សំដដែលវិធីស្លដដែលគង់មនុស្សធុញទ្រាន់ជាមនុស្សយើងមិនមែនដដែលទេមនុស្សដដែលតែវ័យមិនដដែលចាស់បន្តិចមានកូនមួយកូនពីររយៈរយៈបន្តិចសួរថាតើអ្នកណាបរោះណាមួយក្នុងโลกនេះអាចរក្សាស្នេហាបាន ជាមួយនឹងស្ត្រីដែលជាគូកំណើនរបស់ខ្លួនឲ្យរហូតស្រឡាញ់ដោយដើមបានគ្មានទេ តែដែលគេអាចរក្សាបានគឺគេប្រើមេត្តាមកជំនួសគេប្រើគោលការណ៍ការកសាងគ្រួសារមួយចំនួនតែប៉ុណ្ណោះតែថានរណាម្នាក់ដែលថាស្រឡាញ់ដោយការដែលគ្រាដំបងនឹងរហូតដល់ចាស់គ្មានសូម្បីតែម្នាក់ក៏គ្មានតែបើភាពស្មោះត្រង់មាន តែសេចក្តីស្នេហាมันអាចថិតថេរជានិច្ចកាលទេ តែបើភាពស្និទ្ធស្មោះត្រង់ហើយនឹងការសន្តោស ហើយនឹងការចេះគិតគោលការណ៍គ្រួសារអានឹងមានគេស្មោះត្រង់ប៉ុន្តែមិនបានន័យថាវានៅតែងប់ជ្រុបនៅក្នុងរឿងស្នេហាប្រុសស្រីនឹងឲ្យដូចពីក្មេងទៀតវាអត់ទេចាស់បន្តិចទៅរសាយបន្តិចរសាយបន្តិចរសាយបន្តិចឃើញមុខម្ដាយដែរប៉ុន្តែគេប្រើមេត្តាជំនួសបានជាគេចេះសុកនឹងគ្នានោះនឹងចឹង ឥឡូវញាតិញោមពុទ្ធបរិស័ទទាំងឡាយអាត្មា មិនដឹងថាត្រូវបកស្រាយយ៉ាងម៉េចទៅទេ សេចក្តីទុក្ខវាកើតមកតែពីការមិនដឹងកើតមកពីការស្រឡាញ់ហួងហែងគិតពិចារណាមើលតែខ្លួនយើងក៏ហួងហែងមិនបានយើងទៅហួងឯងអីសង្ខារធัวខាងក្រៅខ្លាំងពេកតែបើយើងហួងហែងបានក៏វាចេះតែហួងទៅប៉ុន្តែហួងមិនបាន វាបានតែកើតទុក្ខ ចឹងមានពេលវេលាខ្លះឲ្យធัวជួយខ្លះទៅណាឲ្យធัวជួយខ្លះពាក្យទៅធัวខ្លួនជួយខ្លះហ្នឹងមិនបាច់មករលោកទេតែមករលោកហ្នឹងប្តីររឿងលោកទៀតឡូវស្ដាប់ទៅតាមប៉ុសតាមវិទ្យុអីអញ្ចឹងមិនបាច់មកជួបលោកផ្ទាល់ទេក៏បានមានគ្រោះថ្នាក់ដែរអ្នកខ្លះខូចចិត្តនឹងប្តី ជាទៅរលោកដល់រលោកយូរយូរប្តីខឹងលោកទៀតលោកហ្នឹងគ្រោះថ្នាក់ពាក្យថារធัวគឺមាន ពេលពិចារណា តាមធัว ស្ដាប់ទៅតាមកសែតតាមសភៅតាមអីមានពេលទំនេរពីព្រោះសេចក្តីទុកផ្លូវចិត្តវាមកពីការគិតអញ្ចឹងសេចក្តីទុកផ្លូវចិត្តមកពីការគិតជាងការស្វាមីយើងគ្រាន់តែមាននេះឯនោះតិចតួចប៉ុន្តែជាងការគាត់មានលុយឲ្យយើងចាយដែរហ្នឹងហើយហើយយើងចេះតែប្រៀបធៀបជាមួយអ្នកដែលវាល្អកលឿនជាងយើងនោះបើយើងចេះតែកើតទុកការប្រៀបធៀប ដើម្បីបានសេចក្តីសុខផ្លូវចិត្តយើងកុំប្រៀបធៀបជាមួយអ្នកសុខជាងយើង យើងត្រូវតែប្រៀបធៀបជាមួយនរណាប្រហែលនឹងយើង ឬក៏គេទុកលំបាកជាងយើងទៅទៀតដូចមាន ភាសាអង់គ្លេសមួយគេថាម៉េច I felt sorry for myself because I have no shoes until I meet a man who has no feet ខ្ញុំធ្លាប់កើតទុកអាណិតខ្លួនឯងកំសត់ខ្លួនឯងព្រោះហេតុតែខ្ញុំមិនមាន ស្បែកជើងពាក់រហូតដល់ទៅពេលមួយខ្ញុំបានជួបមនុស្សម្នាក់ដែលអត់មានជើងទើបខ្ញុំដឹងថាខ្ញុំ សំណាងជាងគាត់ឆ្ងាយណាស់ណាអញ្ចឹង ប្រហែលអ្នកដែលមានស្វាមីហើយស្វាមីមាននេះនោះថាកើតទុកណាស់នោះវាមិនតន់ជារឿងកើតទុកណាស់ទេ យើងនៅមានផ្លូវដើរច្រើនណាស់ណាមានផ្លូវដើរច្រើនណាស់តែគ្រាន់តែយើងមិនចេះរក ផ្លូវតែប៉ុណ្ណោះគាត់គ្រាន់តែមានឯនេះឯណោះប៉ុន្តែគាត់មិនតន់ដល់ថ្នាក់វ័យធ្វើបាបយើងអាហ្នឹងក៏នៅតែរឿងល្អណាយើងនៅតែអាចសុខបាន យើងប្រៀបទៅអ្នកខ្លះហ្នឹងមិនត្រឹមតែមានស្រីទៅមកវ័យប្រពន្ធទៀតយើងអត់បានវ័យគណគិតតែប៉ុណ្្នឹងទេតែបើដល់ថ្នាក់វ័យទៅទៀតអាហ្នឹងកាន់តែយ៉ាប់ដែរយើងមានច្បាប់តាស្រុកទេសមានច្បាប់ យើងមានបងប្អូន យើងមានច្បាប់ទលាប់យើងគិតគូរទៅ តាមច្បាប់តាមអីបណ្ដាលវ័យច្រំវ័យដំច្រំធាក់នោះអឺ ឬក៏យើងព្រមឲ្យគេវាយយើងរហូតទៅហ្នឹងហើយអាហ្នឹងក៏វាវាមិនមែនជាឋានៈជួនកាលអ្នកខ្លះហ្នឹងព្រមឲ្យគេវាយរហូតមកពីអីមកពីយើងស្រឡាញ់គេហ្នឹងណាមកពីហេតុតែមួយហ្នឹងឯងមកពីអាស្រឡាញ់គេហ្នឹងមនុស្សទៅស្រឡាញ់គេមានកយោអន់ហើយស្រឡាញ់គេខ្លាំងពេកគឺមានកយោអន់ហើយដោយវីរៈបរោះក្នុងរឿងចិនអញ្ចឹង ចេញមកកាន់ដាវឆ្វាប់ឆ្វាប់ឆ្វាប់ឆ្វាប់វៃគេឈ្នះកាលណាគេចាប់គម្រាមស្រីស្នេហ៍បន្តិចដាក់ដាវចុះឲ្យគេកាប់ឃើញទេសេចក្តីស្នេហា គឺជា ចំណុចខ្សោយរបស់មនុស្សដូចលោកសង្ឃអញ្ចឹងដែរខ្លាំងខ្លាំងហ្នឹងទេសនា ទេសនាហ្នឹងតែ នាងតោងបានខ្សោយមហិលរបូតស្បងអស់លីនឹងខ្សោយបន្តិចហ្នឹងឯងឥឡូវហេតុអីបានជាក្រុមគ្រួសារខ្លះ ឃើញប្តីនឹងផឹកអ៊ូបនោមមកដល់វ័យប្រពន្ធប្រពន្ធនឹងឯងនៅតែទ្រាំឲ្យគេវ័យសុកចិត្តយំសុកចិត្តស្រែកហើយតស៊ូតទៅទៀតកតាពីយ៉ាងទី1យើងល្ងងទី2រឿងស្រឡាញ់គេស្រឡាញ់នឹងឯងជាប្រភពនៃសេចក្តីទុក្ខចឹងមិនញាតញោមពុទ្ធបរិស័ទទាំងឡាយនិយាយមកដល់ចំណុចនេះគេថាប្រពៃណីខ្មែរអាក្រក់ ប្តីធ្វើបាបប្រពន្ធខ្មាស់ថាទេអានឹងមិនប្រពៃណីខ្មែរនេះមានច្បាប់ឯណាថាប្រពៃណីខ្មែរប្តីវាយប្រពន្ធអញ្ចឹងអាត្មាមិនតន់ឃើញតែជាទម្លាប់មនុស្សប្រុសនឹងអាងកម្លាំងធ្វើបាបស្រីពីមុនមកអញ្ចឹងតាមធម៌ព្រះក៏គ្មានតាមច្បាប់គេលកាលឬក៏ច្បាប់ ប្រុសច្បាប់ស្រីច្បាប់ស្អីស្អីដូចជាមិនដែលបរៀនថាឲ្យវាអញ្ចឹងផងហើយយើងនាំគ្នាទៅប្រពៃណីខ្មែរប្តីធ្វើបាបប្រពន្ធតាមពិតមកពីទម្លាប់ម៉ែឪទេមិនឲ្យកូនស្រីរៀនឲ្យបានច្រើននឹងជាទម្លាប់កូនស្រីមិនឲ្យរៀនឲ្យបានខ្ពង់ខ្ពស់ទេទុកឲ្យប្តីចិញ្ចឹមរឿងតែយើងមានចំណុចខ្សោយគេមើលងាយយើងហើយណាក្មេងៗស្រីស្រីទាំងឡាយបើបានស្ដាប់អានឹង ល្អខំរៀនធ្វើម៉េចរកទីពឹងខ្លួនឯងឲ្យបាន ព្រោះវាមិនទៀងទាត់ប្រកបវិជាអីការរៀបការអីហ្នឹងជាងការទៅលេងលះគ្នាទៅសល់កូនសល់ចៅទៅមិនដឹងថាត្រូវរស់ស៊ីយ៉ាងម៉េចចិញ្ចឹមកូនជាងការហ្នឹងវាខ្លាចអារឿងអញ្ចឹងបានចេះលេងគេមិនដាច់នោះមិនហ៊ានចាក់ចោលមិនហ៊ានបែកគ្នាដល់យើងសំដែងអាការដែលយើងគ្មានទីពឹងសោះគឺកាន់តែបានចិត្តឯប្រុសប្រុសនោះឯង អាត្មាមិនកាន់ជើងទេប្រុសប្រុសឃើញតែអញ្ចឹងមែនអញ្ចឹងចំណុចខ្សោយរបស់ស្ត្រីខ្មែរយើងបច្ចុប្បន្នទី1ល្ងងទី2ខ្លាចទី3ងប់អាស្រឡាញ់គេហ្នឹងឯងមកគេវាយព្រឹកល្ងាចអត់អីហ្នឹងហ្នឹងហើយដើម្បីដោះស្រាយតទៅទៀតហ្នឹងខ្ញុំកណ្ណាអាត្មាភាព មិនដឹងថាទៅដោះយ៉ាងម៉េចទេប៉ុន្តែគ្រាន់ថាឲ្យញោមទាំងឡាយដែលមានបញ្ហានឹងបើយើងកែខាងក្រៅមិនបានឲ្យកែប្រែផ្លូវចិត្តរបស់យើងឲ្យគិតទៅដល់កូនយើងទៀតចេះគិតថាអូអញតែប្តីធ្វើបាបអញ្ចឹងមកពីអញនឹងវាល្ងងអញ្ចឹងកុំផ្ដោតសេចក្តីល្ងងដល់កូនចៅយើងតទៅទៀតត្រូវឲ្យចេះឲ្យដឹងឲ្យមានទី ពឹងទៅប្តីមិនធ្វើបាបអញ្ចេះឡើងកែយើងមិនបានកែកូនយើងយើងគិតថាយើងលះបង់ខ្លួនយើងទៅចោះ យើងសុខចិត្តលំបាកទៅចាស់ប៉ុន្តែកូនយើងកុំអោយល្ងងអីសោះមនុស្សតែល្ងងគេធ្វើបាបមនុស្សស្រឡាញ់គេខ្លាំងក៏គេធ្វើបាបដែរសិតតែកលាទុកទាំងអស់នឹងចឹងមកមិនដោះស្រាយអីតទៅទៀតទេប៉ុណ្ណឹងចាស់រឿងប្តីប្រពន្ធចាំមើលដោះស្រាយរួចរួចដល់ទៅខ្លួនឯងមិនដឹងហើយចំណុចជាបន្ត អឺញោមស្រីម្នាក់សាកសួរថាទេហតលាគ្រួសារលាស្វាមីទៅថាទៅបន់តែមួយវត្តទេហើយដល់ទៅទៅគេចេះតែនំទៅណេះនំទៅណោះពលទៅ គ្នាច្រើននោះចំណុចនេះញោមលើកមកក៏មួយយ៉ាង ដែរញោមប៉ុន្តែញោមថាចុះទៅទៅនេះទៅនោះទៀតហ្នឹងអឺដាច់សិលដែរអត់បានប្រាប់ប្តីផងវាមិនដាច់ ព្រោះមិនប្រាប់ទេតែបើមកវិញប្តីសួរថាទៅណាខ្លះខ្ញុំទៅតវត្តហ្នឹងអត់មានទៅណាឯណាអាហ្នឹងទៅដាច់អាហ្នឹងគឺកយ៉ាប់យើង ទៅ ដើម្បីឲ្យដោះចិត្តយើងឲ្យវាស្រឡះទៅគឺថាទៅតែមកវត្តក្រុមគេនាំទៅនេះទៅនោះទៀតចឹងទេសួរទៅពុកវាហើយឥឡូវខ្ញុំ ថាចង់ត្រឡប់ទៅវិញឥឡូវហ្នឹងប៉ុន្តែឡានគេមិនទៅលោកគេទៅនេះទៅនោះខ្ញុំមិនអាចប្រកែកគេបានទេសុំទោសផង ចឹងទៅដើម្បីកុំឲ្យវា មានបញ្ហានឹងចឹងចឹងគ្រាន់តែទៅទៀតនឹងវាអត់មានដាច់សិលដាច់អីទេណាកុំឲ្យតែយើងមានចេតនាកុហកក៏ប៉ុន្តែអ្នក ដឹកនាំទៅប៉ុននឹងគូតែអាត្មា មានគោលការណ៍ច្បាស់លាស់ដូចជាថ្ងៃមិញអញ្ចឹងទៅចូលរួមប៉ុនរំលែកមរណៈទុកអភិក្ខុអគ្គបណ្ឌិតយងសុផាត គោលការណ៍ដាក់ថាទៅណាគឺទៅនឹងអត់ឆ្លៀតទេមិនប្រើពាក្យឆ្លៀតទេព្រោះយល់យល់ដូចជាញោមបញ្ហារបស់ញោមចឹងចឹងបានញាតិញោមខ្លះក៏ដើរជាមួយខ្ញុំកណាអាត្មាភាពហ្នឹងគាត់ក៏អត់សូវសប្បាយចិត្តទេថាអាត្មាប្រកាន់ប្រកាន់ម៉ែកណាចូលទៅនេះផងទៅនោះផងមិនបានតែមិនមែនប្រកាន់នេះគឺគោរពគោលការណ៍ឧទាហរណ៍ថាគេទៅតាមយើងជិះមួយឡាន4 10 20 30នាក់នោះ លាប្តីមកថាមកតែមួយថ្ងៃទេហើយដល់យើង ចង់ឯងបន្តមកយប់ទៀតសួរថាប្តីគេគិតថាម៉េចអញ្ចឹងអ្នកដឹកនាំគេកុំតាមទៅគេញាក់ដើម្បីរក្សាសេចក្តីសុខក្នុងក្រុមគ្រួសារអ្នកដើរនោះកុំអោយគេព្រួយបារម្ភកុំអោយគេកើតរោគនៅក្នុងចិត្តឃើញទេតាមពិតជាការគោរពគោលការណ៍ល្អណាស់វាដាក់ទៅប៉ុណ្ណាប៉ុណ្ណឹង វាលែងតែឯកភាពទាំងអស់គ្នាតែហ្មងទាំងអស់គ្នានឹងមានអ្នកណាគិតថាខ្លាចប្តីអ្នកណាគិតថាយ៉ាងម៉េចទេទេទៅប្រាប់ផ្ទះទៅប៉ុន្តែវាមិនងាយថាទាំងអស់គ្នាព្រោះមនុស្សមាន ការរវល់រៀងខ្លួនអញ្ចឹងគួរតែមានកម្មវិធីច្បាស់លាស់ទៅទៅមួយខ្សែហ្នឹងយើងដើរតាណា ខ្លះ មានប្រូក្រាមច្បាស់លាស់ទៅយើងទៅប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះហើយយើងមកវិញ បើវាមាន បញ្ហាអីគ្រោះថ្នាក់ថ្នាក់ដោយចៃដន្យអានឹងវាជារឿងបន្ទោសមិនបាន។ ប៉ុន្តែអចេតនាទៅនេះផងទៅនោះផងទៅនេះផងទៅនោះផងធ្វើឲ្យអ្នកដើរតាមនឹងពិបាកក្រុមគ្រួសារគេចាំខុសពេលខុសវេលាមិនល្អដើរត្រូវមានកលការច្បាស់លាស់នឹងចឹងអញ្ចឹងមិនមែនជាកំហុសរបស់ញោមអ្នកដែរទេជាងការអ្នកខ្លះចង់ចេះចង់ចោះនឹងឯងដែលធ្វើអីជាដំណើរនឹងវាមិនមែនជាដំណើរផ្លូវការវាជាមិនមែនជាដំណើរត្រឹមត្រូវ ជាទម្លាប់មិនល្អទម្លាប់មិនល្អនឹងចឹងហើយកាលណាយើងរៀនគោរពចឹងទៅវាមិនមែនជារឿងប្រកាន់ទេគឺជាការគោរពពេលវេលា ពេលវេលាយើងមានតម្លៃឧទាហរណ៍ខ្ញុំកណាអាត្មាធ្លាប់ដាក់ច្បាប់ឲ្យលោកនៅកន្លែងចឹងបើលាទៅបន ត្រង់ណា គឺត្រូវទៅបន ត្រង់នោះអត់មានហួសទៅនេះអត់មានហួសទៅនោះឡើយ មានពេលខ្លះលោកថាំងមិនដឹងធ្វើម៉េចវិញ្ញាណញោមចង់ទៅលេងនេះចង់ទៅលេងនោះអាត្មា មានច្បាប់មួយថាញាតញោមចង់ទៅឲ្យដាក់ចោះហៅតាក់ស៊ីជិះមកវិញឲ្យគាត់ទៅទៅគាត់ចោះហ្នឹងចឹងនឹងលោកនៅកន្លែងអាត្មាអាត្មាដាក់អញ្ចឹងព្រោះខុសគោលការណ៍កុំឲ្យដេញត្រីងៀតឆ្លៀតពង ត្រីក្នុងសងឆ្លៀតបដើកូនរស័យក្នុងក្បួនឆ្លៀតដោះតាពាំងណា អញ្ចឹងយើងគ្រាន់តែដំណើរប៉ុណ្ណឹងយើងចាប់ចែងមិនល្អផងហួសទៅនេះហួសទៅនោះតែបើហួសក្នុងប៉ុនល្មមនេះហួសទៅមើលទឹកឈូហួសទៅមើលស្អីស្អីទៅមិនដំណងសោះហើយរឿងតែបើយើងដាក់ពីពីចេញដំណើរទៅដាក់ហើយទៅដាក់ហើយថាទៅនឹងតំណងផងឲ្យគេដឹងឲ្យគេដឹងថាហ្នឹងជាដំណើរច្បាស់លាស់ជាដំណើរច្បាស់លាស់ ប៉ុន្តែខ្ញុំកណាធ្វើចឹងដំបងឡើយអ្នកណាក៏ថាតឹងដែរហើយគេមិនត្រឹមតែថាតឹងទេគេថាខ្ញុំកណាថ្មប្រកាន់ម៉េះចង្អៀតចង្អល់ម៉េះទេអីក៏សបូលពេលម៉េះលោកនឹងរត់ទៅពេលធ្វើការមិនមានទេពេលមានឆ្លៀតទៅដើរលេងកើតគេឆ្ងល់អីរៀនអីគេថាមិនចេះរៀនអីគេថាមិនកើតតែពេលដើរលេងឆ្លៀតទៅនេះឆ្លៀតទៅនោះចេះតែបានអញ្ចឹង ចឹងថ្មឆ្លើយតបទៅនឹងបញ្ហារបស់ញោមថាអឺការដើរធម្មវត្តស្រាប់តែទៅ មួយទៀតនឹងវាអត់តន់ជារឿងដាច់សិលដាច់អីទេប៉ុន្តែយើងវាមិនគោរពពាក្យសច្ចៈហើយម្យ៉ាងទៀតមិនមិនអាចថាយើងមិនជាមនុស្សមិនគោរពសច្ចៈទេព្រោះឡានហ្នឹងគឺទៅអស់ទៅហើយយើងមិនមែនថាទៅណាបើឡានទៅយើងទៅដែរទៅចឹងមិនថាសម្ដាស់ទឿនអ្នកដឹកនាំឲ្យហើយ គួរតែឲ្យពេលវេលា អ្នកដើរតាមមុន ទៅគេមិនកើតក្នុងរឿងគ្រួសាររបស់គេនឹងចឹងយើងមិនអាចតែសបាយខ្លួនឯងហើយឲ្យអ្នកដើរតាមជាមួយយើងមានបញ្ហាជាមួយគ្រួសារនោះទេព្រោះពាក្យថាធ្វើបុណ្យគឺត្រូវតែគិតគ្រប់ជ្រុងជ្រោយទាំងអស់គឺធ្វើល្អល្អទាំងខ្លួនឯងល្អសម្រាប់អ្នកដើរតាមយើងផងហើយបន្តទៅទៀតអឺលេខ សំណួរទី2គឺលោកអ៊ំចាស់ម្នាក់បានសាកសួរថាធ្វើវត្តដើម្បីអីឬក៏ធ្វើវត្តដើម្បីតាក់ទាញមនុស្សឲ្យទៅរំបាស់អឺខ្ញុំបកអនាអាត្មាអឺគិតថាបញ្ហានេះញោមអ្នកសួរហ្នឹងញោមយល់ហើយញោមក៏ដឹងយល់ហើយដឹងទៀតដឹងថាវាមិនមិនចូលចិត្តរឿងហ្នឹងឯងបើញោមសួរអញ្ចឹងបើញោមជាមនុស្សម្នាក់ ចូលចិត្តរឿងចឹងមិនទេមកសួរអញ្ចឹងដែរអឺហើយអាត្មា មិនចង់ថាគេខុសទេជួនកាលគ្នាក៏មានគំនិតល្អដែរដូចជាចាស់ចាស់ស្រុកអាត្មាស្រុកកំណើតអីខ្លះគាត់គិតថាយើងចាស់ចាស់មិនរំអីទេបើណាយើងឲ្យក្មេងរំទៅបានបនគាត់យល់អញ្ចឹងទៅហើយនឹងវាយល់ថាម៉េចគាត់ថាដាក់ឲ្យក្មេងសុបាយទៅបានបនដូចដូចអ្នក បង្រៀនអ្នកលេងលបាំអញ្ចឹងជាងការមានមានអាពាកបង្រៀនថា យើងលេងឲ្យគេសប្បាយទៅយើងបានបននិយាយឲ្យគេសប្បាយទៅយើងបានបនដូចជារឿងអ្នកដាក់អត្តៈអ្នកដាក់អត្តៈហ្នឹងគ្រូរបាំប្រាប់គាត់អញ្ចឹង ប្រាប់គាត់ថាអ្នកណាលេងឲ្យគេសប្បាយឲ្យគេសើចអញ្ចឹងទៅ អឺងាប់ទៅទៅកើតនៅក្នុងឋាន ទេវតា ដែលសបាយសបាយប្រកែសោចហ៎ហើយដល់ទៅមកជួបព្រះអង្គសួរបបិទ្ធព្រះអង្គដែលចម្រើនអឺគ្រូអ្នកបង្ខាត់របាំហ្នឹងបង្រៀនខ្ញុំព្រះអង្គថាឲ្យខ្ញុំព្រះអង្គនឹងខំលេងទៅដើម្បីឲ្យគេសប្បាយអឺព្រោះថាកាលណាបើយើង ធ្វើឲ្យគេសប្បាយយើងនឹងទៅកើតឋានសួគ៌ ពាក្យសបាយហ្នឹងយើងចែកវាមិនតន់ដាច់វាសបាយស្អីបើសបាយក្នុងមហាកុសលវាមានស្អីបើសបាយលបាំវាមានសបាយទេសបាយកើតទៅលោភៈនោះនឹងអាដល់សួរព្រះអង្គចុះចុះការពិតយ៉ាងម៉េចដែរព្រះអង្គជ្រាបថាម៉េចដែររឿងដែលយើងឲ្យគេសបាយនោះព្រះអង្គថាកុំសួរតថាគាត់អីណាកុំសួរតថាគាត់អី ទេបើពិតព្រះអង្គតែចម្រើនហើយមិនងាយជួបព្រះអង្គទេឆ្លើយតិចមកខ្ញុំព្រះអង្គចង់ដឹងតើគ្រូលបាំនឹងនិយាយពិតដែរទេព្រះអង្គប្រកាយទៀតកុំសួរតថាគតអីតថាគតមិនចង់និយាយទេសួរលើកទី3បានព្រះអង្គថាងមនាលមាននុបតថាគតថាមិនឆ្លើយទេប៉ុន្តែអ្នកចេះតែបង្ខំតថាគតរហូតដល់ទៅ3ដង បើតថាគតមិនឆ្លើយទេដូចជាថាតថាគតនឹងវាដាច់ចិត្តពេក ចឹងចាំស្ដាប់ចឹងណាមនាលមានុបុគ្គលណាខ្លួនឯងមានមោហៈវិច្ខ្ចប់ទៅដោយសំណាញ់មោហៈហើយក៏ឡើងសម្ដែងឲ្យគេកាន់តែវង្វេងបុគ្គលណាមានរាគៈវិច្ខ្ចប់ទៅដោយរាគៈតណ្ហា ហើយក៏សម្ដែងឲ្យគេភ្លើតភ្លើនឲ្យគេកើតរាគៈឲ្យគេស្រើបស្រាល ឃើញទេដូចរបាំហ្នឹងជាងការស្លៀកខោចុកខោចឡើងអីចឹងទៅឲ្យគេកើតរាគៈឲ្យគេកើតតណ្ហាអបុគ្គលណាមានទោសៈវិច្ឆប់ដោយទោសៈហើយក៏សំដែងឲ្យគេកើតទោសៈដែរដូចជាធ្វើទូកាចទូអីចឹងទៅ ធ្វើឲ្យគេខឹងតាមចឹងទៅធ្វើឲ្យគេកំសត់ចឹងទៅបុគ្គលនោះឯងមាននរៈមួយឈ្មោះបហាសៈនរៈរង ចាំបុគ្គលនឹងឯងណាមាននោះ ណាពីព្រោះខ្លួនឯងវាមានរាគៈទោសៈមោហៈឯងសំដែងឲ្យគេកើតតែរាគៈទោសៈមោហៈនៅរកឈ្មោះបហាសៈនឹងរងចាំបុគ្គលនឹងចប់ប៉ុណ្្នឹងមកនដាក់ពតៈនឹងស្រែកយំហួយយំទៅមកបានព្រះអង្គថានឹងហើយតថាគតហាមទល់តែ3ដងឯងជាបខំតថាគតពេកណាបខំពេកគ្នាថាមិនចង់និយាយណា បានគាត់ថាទេខ្ញុំព្រះអង្គយំនេះមិនមែនដោយសារព្រះអង្គសំដែងទេឈឺចិត្តចាញ់បោកគ្រូលបាំក៏ឈប់លេងលបាំលបែងឯតាំងពីនឹងមកក៏បួសបានសម្រេចគុណធម៌ទៅអញ្ចឹងពិចារណាមើលចុះអាត្មាក្រន់តែលើករឿងនឹងឲ្យញាតិញោមពុទ្ធបរិស័ទវិភាកវិភាកពិចារណាសួរថាដូចជាការដោះស្រាយអញ្ចឹងព្រះអង្គពេញចិត្តទេ ព្រះសម្មាសម្ពុទ្ធព្រះអង្គពេញប្រតិទេ ជាមួយនឹងលបែងលបាំទាំងអស់នឹងតាមពិតមានតែព្រះអង្គដាក់សិក្ខាបទមិនអោយភិក្ខុសាមណេរស្ដាប់ឬមើលនៅលបែងលបាំទាំងអស់នឹងដែលជាសត្រូវដល់កុសលធម៌ឃើញទេអញ្ចឹងស្អីដែលជាសត្រូវដល់កុសលធម៌គឺអ្វីដែលនាំឲ្យភ្លើតភ្លើនហ្នឹងណា Hmm. អីណច្ចគីតវេតិតវិសោកទេសនាហ្នឹងណច្ចគីតណច្ចរំនឹងច្រៀងប្រគំដំគោះភ្លេង ផ្លត់អីទាំងអស់នោះជាសត្រូវដល់កុសលធម៌មិនសត្រូវមួយវត្តទេគឺសត្រូវដល់កុសលធម៌មិនថាអូចាក់ក្នុងវត្តបានបាប ចាក់នៅផ្ទះនឹងវាមិនបាបលើគ្នានោះ និយាយរួមទៅអ្នកដែលប្រព្រឹត្តប្រយោជន៍មានថាអូអាការ៉ាអូខេនៅក្នុងវត្តវាវាបាបដល់យើងទៅចូលការ៉ាអូខេក្នុងបាររង្កសាលអត់អីថាវាដូចតែគ្នាបនហើយបាបវានៅគ្រប់ទីកន្លែងប៉ុន្តែក្រណចេះទីវត្តអារាមយើងធ្វើមានពុទ្ធរូបមានស្អីស្អីនៅនឹងមានប្រសងនៅនឹងវាលើសតែប៉ុណ្្នឹងដល់តែយើងយកអានឹងទៅដាក់វត្តទៀតមិនដឹងថាវត្តស្ងប់ស្ងាត់នឹងមិនដឹងមានន័យថាម៉េចផង សទ្ធាបរិស័ទកសាងវត្តនឹងដឹងកធ្វើស្អីផងយើងមើលដំណើរព្រះសម្មាសម្ពុទ្ធមកចេញបុះស្អប់អានោះណាមុនហ្នឹងគេរំថ្វាយព្រះអង្គកកកដីរំស្លៀកពាក់អីអញ្ចេះអញ្ចោះលិចលើលិចក្រោមអញ្ចឹងប៉ុន្តែព្រះអង្គសង្វេគរត់ហ្នឹងរត់មិនរត់ចិត្តរត់3នគរចោលអារឿងលេងលបែងលបាំហ្នឹងណា ព្រះអង្គទៅនៅក្នុងព្រៃអ្នកបួសក៏មានប្រកដីនៅក្នុងព្រៃឬក៏នៅក្នុងវត្តជាទីស្ងប់ស្ងាត់ចឹងទៅទីបំផុតទៅវាទោសតែខ្លួនឯងនឹងញាតញោមដែលចង់សបាយនឹងទីបំផុតញាតញោមថ្វាយបង្គំលោកក៏ថ្វាយបង្គំមិនពេញដៃថ្វាយវាអត់ពេញដៃយូរយូរទៅលោកដូចតែអញអញដូចតែលោកវាទោសទាំងអស់តែគ្នាវាមិនមែនយ៉ាប់ទៅលោកទេយ៉ាប់យើងរលោកថ្វាយបង្គំលែងបាន ពីព្រោះអីពីព្រោះចូលទៅវត្តវាដូចទាំងផ្ទះផ្ទះដូចទៅវត្ត សាសនបុគ្គលវាគួរតែធ្វើអ្វីដែលផ្សេងអំពីប្រជាជនធម្មតាហើយបើយើងគ្រាន់តែចង់បានមនុស្សហើយយើងយកទៅដាក់វត្តចឹងទៅលោកក៏មើងអស់គ្នាចឹងទៅវាវាដូចគ្នាវាដូចគ្នាគេហៅថាធ្វើអំពើដូចអ្នកបរិភោគកាមកន្លែងហ្នឹងគឺ ដូចជាអ្នកបរិភោគកាមដល់តែយើងឲ្យលោកធ្វើដូចយើងហើយ យើងថ្វាយអង្គមខាងគោរពតាមប្រពៃណីហ្នឹងអាគុណធម៌លោកពិតប្រកបថ្វាយអង្គមថាសង្ខាងសារណង្គិឆាមិថ្វាយអង្គមពីមិនវារកអត់ឃើញឃើញម៉ែថ្វាយយើថ្វាយប៉ុន្តែគុណលោកគុណស្អីបើគុណលោកមើលគេរំបានដូចតែអញដែរឃើញទេទីបំផុតទៅ គេហៅថាទៅទាំងពេកទាំងស្គរវាមិនមែនយ៉ាប់តែរឿងលោកត្រូវទោសទេយើងហ្នឹងក៏ពិបាកទៅធ្វើទៅថ្វាយបង្គំអីទាំងអស់តែគ្នាក្នុងឯងណា ខ្ញុំបកណាអាត្មាជាជាផ្ដើមដំបូងចង់ចង់កែអតំណងញាតិញោមប៉ុន្តែញាតិញោមគាត់មានតែជាប់មួយសឹងមិនថាស្អីឲ្យតែជាប់មួយគាត់ថាប្រពៃណីឯងតែថាសួរថាបាសហ្នឹងប្រពៃណីពីកាលទៅមានប្រហែលឆ្នាំនេះសោះនោះកាលពី50 60ឆ្នាំមុនណាដែលមានបាសនោះគេមានមានអកេះមានអីហ្នឹងប៉ុន្តែឥឡូវដល់ចាក់យូរយូរគេថាប្រពៃណីបាស ប៉ុន្តែយើងមើលចំណេញវិញតើចំណេញអីខ្លះចំណេញអីខ្លះរំម្ដងម្ដងកាប់គ្នាសម្លាប់គ្នា មិនកាប់នៅវត្តស្ទាក់គ្នាកាប់តាមវត្តតាមវាលស្រែតាមអីសួរថាឈ្មោះនៃវត្តហ្នឹងវាក្រអូបណាស់ទៅឬឧទាហរណ៍ថាលោកប៉ុនចាក់បាសរំនៅក្នុងវត្តហ្នឹងបើគេកាប់អារម្មណ៍បាសនៅផ្ទះល្មមទេហើយដល់ចាក់បាសទៅគេកាប់គ្នាក្នុងវត្តហ្នឹងសួរថាឈ្មោះនៃវត្តហ្នឹងវាក្រអូបណាស់ទៅឬ កន្លែងណែនាំមនុស្សឲ្យល្អទៅឬកន្លែងចុងនោះតាមពិតញាតិញោមដឹងគ្រប់គ្នាអស់ទៅហើយកាន់ស្វាគ្រាន់តែនិយាយដើម្បីឲ្យជាមេគំនិតតែគាត់នៅតែលះមិនបានគាត់ថាបើមិនដាក់មានក្មេងណាមកយើងធ្វើប៉ុនមិនធ្វើអាចារ្យណាតើធ្វើមួយក្មេងពួតសួរតែក្មេងមកធ្វើប៉ុនមកកាប់គ្នាសោះនោះយើងពិនិត្យមើលមើលបើយើងដាក់លខោនក្តីដាក់បាសក្តី គឺក្មេងមកតែសប្បាយប៉ុណ្ណោះ យើងពិនិត្យទៅមើលសាសនាគេវិញអាត្មា ធ្លាប់ដើរទាំងនៅលោកហ្នឹងអាត្មាធ្លាប់ទៅ សាសនាបាហាយធ្លាប់ទៅកន្លែងសាសនាយេស៊ូបើយើងគិតគេអត់ក្រឹតក្រមដូចយើង វិន័យធម៌អាអីគេមិនជាក្រឹតក្រមដូចយើងទេប៉ុន្តែគេហៅថារដ្ឋបាលអភិបាលកិច្ចក្នុងការចាត់ចែងកិច្ចការងារគេក្រនបើជាងយើងឆ្ងាយណាស់ គឺមនុស្សឧទាហរណ៍គេជប់លៀងមែនគេរំគេរែកមែនប៉ុន្តែគេមានពេលអធិដ្ឋានទាំងអស់គ្នាប៉ុន្តែយើងមនុស្សទៅវត្តពេញវត្តហ្នឹងសួរថា អាចហៅអ្នកទៅវត្តហ្នឹងបានមកសូត្រនមោតសៈមួយម៉ាត់ទេដែលយើងថាំងមិនធ្វើបន់តចាស់ធ្វើបន់ក្មេងក៏ត្រូវធ្វើដែរតាមពិតហ្នឹងមនុស្សចិត្តអាក្រក់ទេអ្នកធ្វើរៀបចំបន់ហ្នឹងចង់បានមនុស្សច្រើនដើម្បីរលៃរយរីលុយគេទេ មិនដែលគិតថាណែនាំមនុស្សឲ្យធ្វើបន់ទេគឺគោលដៅសំខាន់បំផុតដើម្បីតែរីលុយគេប៉ុណ្្នឹងឯងឲ្យមនុស្សមកច្រើនរីលុយបានច្រើនគំនិតហ្នឹងគំនិតអីគំនិតជួយមនុស្សមែនទេដូចយកនុយបឆោតដើម្បីឲ្យគេជាប់អន្ទាក់អញ្ចឹងព្រះពុទ្ធបង្រៀនឲ្យគេធ្វើបន់គឺឲ្យយល់ពីបន់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាតថាគាត់ក្តី សាវករបស់តថាគតក្តីមិនមែនពោលធัวដើម្បីដូរយកគ្រឿងបូជាដោយអ្នកលេងរបាំឡើយប៉ុន្តែពិតប្រកបទៅយូរយូរនឹងទាំងលោកទាំងវស័កធ្វើបុណ្យដាក់មេខោប្រដាំងគ្នាដើម្បីរៃលុយអត់មាន ពាក្យពន្យល់អត់មានពាក្យពន្យល់ខ្ញុំបកណាអាត្មាភាពសម្លឹង ឃើញនៅបញ្ហានេះហើយ ចង់កែប្រែពីមុននឹងនៅវត្តធម្មតាប្រហែលចង់កែប្រែពិបាកនិយាយរួមទៅថាពិបាកមិនស្រួលទេចឹងហើយ បានជាបង្កើតកន្លែងថ្មីមួយចង់ពិសោធន៍មើលថាអាត្មាអញនឹងមិនអោយលឺចំសំឡេងចម្រៀងមិនអោយមានលបែងលបាំមិនអោយមានអ្វីទាំងអស់សូម្បីតែមេក្រូរីអង្គាសក៏មិនដាក់ទៀតចាំមើលធ្វើកត់វត្តកើតឬអត់ ហើយកាលនោះមិនដឹងថាអាងអីទេគឺអាងសេចក្តីល្អអាងការពន្យល់ឲ្យមនុស្សយល់ប៉ុន្តែកសាងមិនលឿនមែនកសាងមិនលឿនទេអាត្មាមិនប្រកែកសាងទេប៉ុន្តែអ្វីដែលបាន គឺបានមកដោយការយល់អ្នកធ្វើ តែងតែបានសប្បាយចិត្តពីព្រោះគេយល់សិន បានគេធ្វើនេះឯងជាគោលដៅដែលខ្ញុំកណាត់បាភាពចង់បានក៏ជាគោលដៅរបស់ព្រះសម្មាសម្ពុទ្ធដែរ មុននឹងធ្វើអ្វីមួយគឺត្រូវពន្យល់សិនមុននឹងនាំឲ្យកាន់សិលត្រូវយល់ពីសិលមុននឹងឯងធ្វើទៀនយល់ពីទៀនសិនទៅនេះប៉ុន្តែយើងអត់ធ្វើបន់ដាក់បាសឲ្យមនុស្សមករីប្រយរីលុយទៅមកមិនដឹងទៅពយល់ស្អីវាអត់បានកម្រៃអីសោះហ្មងទៅណាគឺនាំគ្នាបឺតជញ្ជក់យកទៅលុយគេប្របាយថាអញ្ចឹងគឺនាំគ្នាបឺតដាក់មីក្រូនឹងបឺតរលុយគេតែអត់ផ្ដាល់ នៅចំណេះដឹងឲ្យគេសោះប៉ុន្តែបើយើងនាំគ្នាពន្យល់ឲ្យមនុស្សយល់វិញ នៅ ពេលដែលគេយល់មិនបាញ់សម100 200ទេនៅពេលគេយល់នឹងយល់ធម្មតាយល់ដោយយើង មនុស្សបរិយាមនុស្សឲ្យចេះធ្វើស្រែដល់គេយល់គឺទូត្រួសត្រៃដីធ្វើដោយខ្លួនឯង អញ្ចឹងអញ្ចឹងបែរពីការប្រមូលលុយដោយយកបាសទៅបញ្ឆោតគួរតែនាំគ្នាពន្យល់ប៉ុន្តែអ្នកពន្យល់ទៅតែយល់ខ្លួនឯងផងខ្លួនឯងវាអត់ចេះទៅទៀតណាអាចារ្យខ្លះអត់ស្ដាប់ទេធัวអត់ថ្ងៃថ្ងៃប៉ោយប៉ោយរាល់ថ្ងៃស្ដាប់ធัวអត់ស្ដាប់មិនថាអាចារ្យសក្រិចក៏អត់ស្ដាប់ទៀតនឹងបានស្អីទៅប្រាប់ទេក្រៅពីពាក្យឲ្យពលមកមកតំពួរពីតំពួរមិនចេះចប់ហ្នឹង ឥឡូវមុននឹងចូលមកបញ្ហាក្នុងថ្ងៃនេះខ្ញុំបកណាអាត្មាដកស្រង់សំណួរមួយ កាលពីសប្តាហ៍មុន ដែលញោមបាសិកាម្នាក់បានសាកសួរអំពីបញ្ហាគ្រួសារអឺតាមពិត រឿងវិបត្តិគ្រួសារស្វាមីមានស្រីអីអញ្ចឹងទៅហើយគាត់កើតទុក្ខតើតើត្រូវដោះស្រាយរបៀបណាអឺដោះចេះតែបានប៉ុន្តែបើមែនតែនទៅគួរតែទួលមុខគ្នាអឺសាកសួរឲ្យដឹងបន្ថែម ពីបញ្ហាផ្សេងផ្សេងអានឹងទៅទៅដោះស្រាយបានទូលំទូលាយហើយត្រូវចំណុច ប៉ុន្តែសួរមួយម៉ាត់មកថាស្ត្រីមានទុកព្រោះស្វាមីមាន ថ្មីអីអញ្ចឹងដោះនឹងវាចេះតែដោះជាទ្រឹស្ដីបត់ជារូបមន្តជាទ្រឹស្ដីបត់ ទូទៅ បានប៉ុន្តែឲ្យចំចំណុចញាតិញោមអ្នក មាន ទុកតែម្ដងវាទល់តែអឺដឹងគ្នា បញ្ហានឹងវាដល់កម្រិតណា Thank you. ប៉ុន្តែម្យ៉ាងទៀតនោះខ្ញុំកាលណាអាត្មាទោះបីជាមិនបាន ដឹងរឿងរ៉ាវសពគ្រប់អីក៏ដោយក៏ព្យាយាមដោះស្រាយដែរពីព្រោះវា ជាបញ្ហាកើតមាន នៅ ក្នុង សង្គមជីវិតស្ទើរតែ គ្រប់គ្រួសារទៅហើយបើរឿងនឹងមិនតែស្រុកខ្មែរយើងអីស្រុក ក្រៅហ្នឹងក៏បញ្ហាស្នេហាហ្នឹងគឺថាធ្វើឲ្យ មនុស្សកើតរោគសរសៃប្រសាទច្រើនណាស់នៅបារាំងនៅ អីហ្នឹងដល់តែវាជាលោកជាឡំពេកទៅ70%នៃមនុស្សលេបថ្នាំជំនួយខួរក្បាលពីព្រោះតែវិបត្តិស្នេហាអឺនិយាយមក បើនិយាយឲ្យឆាប់ចប់គឺទុកគ្រប់យ៉ាង កើតតែពីការស្រឡាញ់នឹងឯងញោមកើតទុកព្រោះប្តីបបហេតុមកពីស្រឡាញ់ប្តីនោះណាស្រឡាញ់ខ្លាំងទុកខ្លាំងប៉ុន្តែរឿងហ្នឹងខ្ញុំប្រកាសណាអាត្មាភាព ដោះស្រាយចឹងទៅ ពេលនិយាយច្រើនបន្តិចទៅញាតិញោមថានិយាយរឿងមើលតែខ្លួនឯងធ្លាប់ដឹងថាថាមួយម៉ាត់នឹងមកអាត្មាស្គាល់ព្រោះវាធ្លាប់ដឹងមែនមិនជួនកាលចេះត្រីទ្រឹស្ដីបាត់វាមិនតាន់ប្រកាសថាប្រើបានដូចជាអ្នកអនុវត្តផ្ទាល់ទេរឿងនេះអាត្មាសារភាពថាអាត្មាគ្មានបទពិសោធន៍តែគ្រាន់តែព្យាយាមដោះស្រាយ តែបើរឿងហ្នឹងធ្លាក់ដល់ខ្លួនឯងវិញក៏មិនដឹងថាគិតថាម៉េចដែរឧទាហរណ៍ថាប្រពន្ធទៅមានស្អីស្អីទៀតទៅអាត្មាក៏មិនដឹងគិតថាម៉េចដែរប៉ុន្តែថានៅពេលលើធ្វើពេទ្យព្យាបាលឲ្យគេវាចេះតែព្យាបាលបានណាណាបើរោគឈឺខ្លួនឯងជាងការមើលខ្លួនឯងអត់ជាតែមុននឹងដោះស្រាយបញ្ហារបស់ញោមនោះអាត្មាមានរឿងខ្លួនឯងមួយ ដែល សម្រេចចិត្តថានៅលោកឲ្យបានយូរតទៅទៀតនោះ កាលនោះទៅឥណ្ឌាជួបដឹកគុណមួយអង្គលោកបជន5ចិត្ត6អឺខ្ញុំបកណាអាត្មាក៏ផ្ដើមសាកសួរលោកថាហេតុដូចម្ដេចបច្ច័យដូចម្ដេចបានជាដឹកគុណនឹងគិតថាបួសរហូត លោកទាំងចិត្តងាប់ហើយដឹងគិតទៅណាទៀតទេហើយបាន លោកសួរខ្ញុំកណាអាត្មាវិញថាចុលចុលលោកប្អូនឯងនោះគិតថាម៉េចបួសនោះមិនគិតរកគ្រួសារគ្រួអីគេទេអីអាត្មាប្រាប់លោកថាចង់ដែរសម័យតែតែសម័យគេឯងចឹងដែរ របេះដូងហ្នឹងវានៅក្រហមឈាមវានៅតែរត់អញ្ចឹងប៉ុន្តែមានការពិចារណាច្រើនឧទាហរណ៍ថាមាន ក្រុមគ្រួសារអីចឹងទៅវាមិនបានសេចក្តីសុខយកប្រពន្ធមកប្រពន្ធនឹងក៏ឈឺឈឺនឹងវាមិនងាយងាប់ទៀតឈឺអូសលុយដល់អស់ ងាប់ទៅទុកកូនពី3ឲ្យការងារក៏មិនដឹងឯណាឯណីឲ្យម៉ែមកមើលកូនបាបទៀតគិតចុះគិតឡើងដោយចៅចាក់ស្មុកគិតថាឬខ្ជិលណាបានលោកថាអេលោកអូនឯងចេះគិតល្អប៉ុន្តែមិនតន់ល្អមែនតែនទេនឹងក្រន់តែប្រពន្ធឈឺប្រពន្ធស្លាប់អស់ការងារអានឹងវាមិនតន់ដល់ថ្នាក់ ងើបមុខមិនរួចទេហើយជាប្រពន្ធផាត់វិញប្រពន្ធឯងគិតថាម៉េចបាទខ្ញុំកណាត្មាថាអាចទេរឿងចឹងអាចទេបាទលោកថាខ្វះអីរឿងចឹងចឹងលោកចាំតាកូនចៅ គេម៉ែឪវាផាត់គ្នាចុះឡើងចុះឡើងលោកចាំពេញទៅវត្តម៉ែឪរត់តាមគេតាមឯងបាត់ទៅចឹងមិនយកមកវិភាគថាកម្រិតនៃការគិតនឹងវាមិនដូចជាជួបផ្ទាល់ ទោះបីជាគេលើកមកអញ្ចឹងក៏ខ្ញុំកណាអាភាពហ្នឹងវាបាន ត្រឹមតែគិតតែប៉ុណ្្នឹងឯងប៉ុន្តែញោមដែលជួបផ្ទាល់បាទជួបផ្ទាល់វាវាពិសោធន៍ផ្ទាល់អញ្ចឹងអឺស្ដាប់ការបកស្រាយទៅក៏ត្រូវតែយកទៅពិសោធន៍ផ្ទាល់រឿងបញ្ហា ដែលត្រូវដោះស្រាយគឺ វាមិនអាចដាក់តែបញ្ហាមួយចប់ទេឧទាហរណ៍ថាឧទាហរណ៍ថាប្តីមានស្រីអីទៀតចឹងទៅជួនកាលក៏វាមិនអាចមកពីប្តីទាំងស្រុងដែរប្រហែលជាវាអាចមានសម្ពាធអីមួយ នៅក្នុងផ្ទះណានេះស្មាមិនកាន់ជើងខាងណាទេណាប៉ុន្តែជួនកាលវាអាច មានសម្ពាធអ្វីមួយ ទាហោថា តាំងពីពាក្យសម្ដី ពីព្រោះជាធម្មតាមនុស្សយើងកាលណាបានមកជាគ្នាហើយមិនសូវចេះខ្វល់ពីគ្នាទេមិនសូវចេះខ្វល់ទេអាងតែគ្នាឯងហើយរញងរញ៉ាំងរញងរញ៉ាំងអញ្ចឹងទៅណាហើយដល់ស្រីខាងក្រៅនោះគេដើម្បី ពយោប្តីរបស់យើងហ្នឹងគេអត់មានរញ៉ងរញ៉ាំងដូចយើងទេគេផ្អែមណាគេផ្អែមអញ្ចឹងដល់យូរយូរទៅជាងការស្វាមីខ្លះចិត្តតែបែងចែកបើទៅជួបគេនោះវាសប្បាយចិត្តមកជួបបោះឯងនេះរញ៉េងរញ៉ាំងដូចតែខ្លារាល់តែថ្ងៃអាហ្នឹងក៏វាអាចមានបញ្ហាអញ្ចឹង Mm-hmm. អញ្ចឹងមិនបានមិនតាន់កាន់ជើងខាងណាទេនិយាយអញ្ចឹងដូចថ្មឲ្យអតិភិបទៅប្រុសពេកហ៎និយាយអញ្ចឹងណាមិននិយាយអញ្ចឹងមុនចាស់វាអាចអញ្ចឹងវាអាចអញ្ចឹងជាកាលបានមកជាគ្នាអញ្ចឹងទៅមិនចេះថែរក្សា មិនចេះប្រើពាក្យសម្ដីពាក្យហ្នឹងក៏មិនពិរោះពិសា ដល់នាងខាងក្រៅនោះគេបងនឹងផ្អែមល្អោកចាហើយនោះទៅក្រៅវាសบายចិត្តមកក្នុង ជួបតយៈកណីរហូតហើយបើអាត្មាក៏មិនដឹងថាម៉េចដែរនេះបើជាប្តីគេជួបប្រពន្ធអញ្ចឹងឧទាហរណ៍ណានិយាយទៅកាន់ជើងប្តីបន្តិចមិនលើវិលមករកលោកប្តីវិញលោកប្តីអើយលោកប្តី មានប្រពន្ធមួយហើយគួរតែគ្រប់ទៅមើលអាត្មានេះអត់ទាំងមានមួយកំដរផងនៅតែសុខសាន នៅវត្តមានតែការទុកអីបន្តិចហើយយើងមានមួយហើយនឹងចាំបាច់រកអីទៀតចឹងបានជានៅក្នុងនឹងលោកនិយាយអំពីសេចក្តីសន្តោស សុភមង្គលក្រុមគ្រួសារមួយដែលយើងគ្រាន់តែចេះទៅប្រៀបអញ្ចឹងតើតែគុំយកប្រពន្ធណាអានោះឈប់និយាយរឿងកាន់ជើងប្តីនិយាយពីពីតួនាទីប្តីវិញប្រសិនបើយើងប្រៀបធៀបដូចខ្ញុំកណ្ដាលអាភាពលើកឡើងមកអំបញ្ញមិញនេះទៅក្រៅគេផ្អែមមកក្នុងអញ្ញងអញ្ញងថារឿងហ្នឹង90%ឯងវាជួបអញ្ចឹង មនុស្សកាលណា ខ្លាយជាកម្មសិទ្ធិហើយមិនសូវចេះខ្លាចចិត្តខ្លាចថ្លើមវាធម្មតាអញ្ចឹងហើយបើយើងចេះតែប្រៀបថាខាងក្រៅនឹងវាល្អខាងក្នុងនឹងវាអញ្ចេះអញ្ចោះវាទល់តែកុំធ្វើប្តីគេទុកដើរជារះជាព្រៃរហូតត្មងទៅនឹងបើបើគិតចិត្តគិតតែប្រៀបធៀបអញ្ចឹងនោះ នឹងចឹងសុខចិត្តនៅដោយអាត្មានេះទៅមានស្រីណាមកញាវញាវដាក់អាត្មាបានហើយតែកាលណាយើងជាប្តី គេហើយគេសិទ្ធប្រពន្ធហើយវាត្រូវតែចង វាត្រូវតែមានចំណងលើនិយាយម្ដងម្នាក់អញ្ចឹងឲ្យសរុបរួមមកវិញឥឡូវឧទាហរណ៍អញ្ចេះឧទាហរណ៍ដល់សំណួរតទៀតតែខ្ញុំធ្វើល្អហើយ ពាក្យសម្ដីខ្ញុំនឹងក៏ល្អដែរ អាហ្នឹងវាអាចនៅខ្វះទៀតណាញោមបាននិយាយចូលឲ្យជ្រៅបន្តិចចាជើងកាលពាក្យសម្ដីល្អហើយតែជើងកាលទៅអត់ចេះចំអិនមហូបអាហារអីហ្នឹងឲ្យវាត្រឹមត្រូវរៀបចំបាយទឹកឲ្យវាល្អវាខ្វះតំណងទៀតតែឡើយថាចេះមហូបអាហារក៏ខ្ញុំមិនឲ្យខ្វះទេអឺសម្ដីខ្ញុំក៏ល្អដែរប៉ុន្តែជួនកាលពាក់ព័ន្ធតែយើងមិនចេះសម្អាតខ្លួនទៀតនោះវាពាក់ព័ន្ធច្រើនរឿងណាស់នោះ ហ្នឹងណាហើយជូប្អូនជូប្អូននៅចិត្តខ្មឹសខ្មឹសអីហ្នឹងវាពិបាកចិត្តដែរណានឹងចង់និយាយពីគ្រួសារដល់អាត្មានិយាយជ្រៅបន្តិចចឹងចឹងវាមានកត្តាច្រើនយ៉ាងប៉ុន្តែឥឡូវនេះបើថាទេខ្លួនប្រានក៏ខ្ញុំសម្អាត ដែរអីក៏មានអស់ហើយគេនៅតែទៅទៀតថាហ្នឹងអស់វិធីដែលត្រូវកែប្រែកន្លែងហ្នឹងយើងកែប្រែចិត្តរបស់យើងវិញ កែប្រែចិត្តរបស់យើងវិញពីព្រោះចិត្តប្រុសអាត្មាក៏ជាប្រុសដែរអាត្មាមើលញាតិញោមពុទ្ធបរិស័ទស្រីស្រីខ្លះច្រើនតែល្ងងត្រង់ចំណុចមួយនៅពេលដែលប្តីនឹងដើរច្រើនអីចឹងទៅចាប់ផ្ដើមប្រច័ណ្ឌ ហើយប្រច័ណ្ឌហ្នឹងវាកាចកាចទៅនិយាយសម្ដីមិនល្អដល់ពេលយើងប្រច័ណ្ឌយើងបញ្ចេញតែអកប្បកិរិយាមិនល្អមានន័យថាកាន់តែជំរុញឲ្យប្តីហ្នឹងកាន់តែកើតការនឿយណាយកើតការធុញទ្រាន់ហ្នឹងខ្លាំងមែនតើអីថ្មជាប្រុសម្នាក់បើសិនទៅជួបប្រពន្ធប្រច័ណ្ឌហ្នឹងមិនដឹងគិតថាម៉េចទេឥឡូវក្រណបរិស័ទហ្នឹងក្រណញាតញោមណាចង់មកហួងហែងហ្នឹង អត់បានទេ ខ្ញុំថាហួងហែងហាន់ហើយអត់ឲ្យមកគ្របអត់ឲ្យមកអីទេហើយក៏គិតទៅដល់ទៀតចុះមុំតែមានប្រពន្ធប្រច័ណ្ឌហ្នឹងគិតថាម៉េចអញ្ចឹងរឿងសំខាន់យើងត្រូវធ្វើទួនាទីខ្លួនឯងឲ្យគ្រប់ជាភរិយាតែបើសិនជាយើងធ្វើទួនាទីគ្រប់ជាភរិយាហើយប្តីនៅតែអញ្ចឹង យើងយើងសម្រួលផ្លូវចិត្តមកវិញអញ្ចឹងសិក្សាពីផ្លូវចិត្តមកវិញណាហើយដើម្បីសិក្សាទៅដល់ផ្លូវចិត្តវាតលញោមស្ដាប់ធម៌ឲ្យច្រើនស្ដាប់ធម៌ឲ្យច្រើនទៅវិចារណាសង្ខារធម៌ខ្លះទៅធម្មជាតិចិត្តហ្នឹងវាយ៉ាងម៉េចចិត្តយើងហ្នឹងក៏អញ្ចឹង ពីថ្ងៃម្សិលអញ្ចេះឥឡូវមកអញ្ចោះ រឿងនេះនិយាយទៅវាមិនចប់ទេញាតិញោមមិនក្រាន់ថាស្នេហា គឺជារឿងចង្រៃជាទីបំផុតប៉ុន្តែមនុស្សក្នុងโลกហ្នឹងគេគិតថាស្នេហា គឺជាសុភមង្គលវិមានសួរអីចឹងប៉ុន្តែតាមធម្មជាតិពិតមិនមែនធัวគឺថាធម្មជាតិពិត ស្នេហា គឺ ប្រភពទុក្ខស្នេហា គឺជាប្រភពទុក្ខ ប៉ុន្តែនៅក្នុងការសង្គ្រោះគ្នារវាងស្វាមីនិងភរិយាព្រះអង្គឲ្យប្រើមេត្តាឲ្យបានច្រើនមេត្តាករុណាការរាប់អាន ការឲ្យអភ័យនឹងឲ្យបានច្រើនគិតគោលការណ៍ទីសំខាន់ពីក្រុមគ្រួសារមិនគិតពីតណ្ហាខ្លួនឯងផ្ទាល់ជាសំខាន់ទៅគ្រួសារបានសុខនឹងសេចក្តីស្រឡាញ់អ្នកណាក៏ដូចអ្នកណា វាមិនអាចឋិតថេរជារកាបានទេអាស្រ័យទៅលើ សង្ខារធัวដែលកើតហើយទៅជារលត់ទៅវិញ យើងពិចារណាមើលតែប៉ុណ្ណេះសម្លបើយើងបរិភោគតែមួយមុខថ្ងៃនឹងកកោស្អែកកកោខានស្អែកកកោខែក្រោយកកោឆ្នាំក្រោយកកោសម្លដដែលរសជាតិដដែល គ្រឿងផ្សំដដែលវិធីស្លដដែលគង់មនុស្សធុញទ្រាន់ជាមនុស្សយើងមិនមែនដដែលទេមនុស្សដដែលតែវ័យមិនដដែល ចាស់បន្តិច មានកូនមួយកូនពីររយៈរយៈបន្តិចសួរថាតើអ្នកណាបរោះណាមួយក្នុងលោកនេះអាចរក្សាស្នេហាបាន ជាមួយនឹងស្ត្រីដែលជាគូកំណត់របស់ខ្លួនឲ្យរហូតស្រឡាញ់ដូចដើមបានគ្មានទេ តែដែលគេអាចរក្សាបានគឺគេប្រើមេត្តាមកជំនួសគេប្រើគោលការណ៍ការកសាងគ្រួសារមួយចំនួនតែប៉ុណ្ណោះតែថានរណាម្នាក់តែថាស្រឡាញ់ដោយការដែលគ្រាដំបងនឹងរហូតដល់ចាស់គ្មានសូម្បីតែម្នាក់ក៏គ្មានតែបើភាពស្មោះត្រង់មាន តែសេចក្តីស្នេហាมันអាចថិតថេរជានិច្ចកាលទេ តែបើភាពស្និទ្ធស្មោះត្រង់ហើយនឹងការសន្តោស ហើយនឹងការចេះគិតគោលការណ៍គ្រួសារអានឹងមានគេស្មោះត្រង់ប៉ុន្តែមិនបានន័យថាវានៅតែងប់ជ្រុបនៅក្នុងរឿងស្នេហាប្រុសស្រីនឹងឲ្យដូចពីក្មេងទៀតវាអត់ទេចាស់បន្តិចទៅរសាយបន្តិចរសាយបន្តិចរសាយបន្តិចឃើញមុខម្ដាយម្ដាប៉ុន្តែ គេប្រើមេត្តាជំនួសបានជាគេចេះសុកនឹងគ្នានោះនឹងចឹង ឥឡូវញាតិញោមពុទ្ធបរិស័ទទាំងឡាយអាត្មាមិនដឹងថាត្រូវបកស្រាយយ៉ាងម៉េចទៅទេ សេចក្តីទុក្ខវាកើតមកតែពីការមិនដឹងកើតមកពីការស្រឡាញ់ហួងហែងគិតពិចារណាមើលតែខ្លួនយើងក៏ហួងហែងមិនបាន យើងទៅហួងឯងអីសង្ខារធัวខាងក្រៅខ្លាំងពេកតែបើយើងហួងហែងបានក៏វាចេះតែហួងទៅប៉ុន្តែហួងមិនបាន វាបានតែកើតទុក្ខ ចឹងមានពេលវេលាខ្លះឲ្យធัวជួយខ្លះទៅណាឲ្យធัวជួយខ្លះពាក្យទៅធัวខ្លួនជួយខ្លះហ្នឹងមិនបាច់មករោលោកទេតែមករោលោកហ្នឹងប្តីរោរឿងលោកទៀតឡូវស្ដាប់ទៅតាមប៉ុសតាមវិទ្យុអីអញ្ចឹងមិនបាច់មកជួបលោកផ្ទាល់ទេក៏បានមានគ្រោះថ្នាក់ដែរអ្នកខ្លះខូចចិត្តនឹងប្តីជាទៅរោលោកដល់រោលោកយូរយូរប្តីខឹងលោកទៀតលោកហ្នឹងគ្រោះថ្នាក់ពាក្យថារោធัวគឺមានពេលពិចារណា តាមធัว ស្ដាប់ទៅតាមកសែតតាមសភៅតាមអីមានពេលទំនេរពីព្រោះសេចក្តីទុកផ្លូវចិត្តវាមកពីការគិតអញ្ចឹងសេចក្តីទុកផ្លូវចិត្តមកពីការគិតជាងការស្វាមីយើងគ្រាន់តែមាននេះឯនោះបន្តិចតួចប៉ុន្តែជាងការគាត់មានលុយឲ្យយើងចាយដែរហ្នឹងហើយយើងចេះតែប្រៀបធៀបជាមួយអ្នកដែលវាល្អកលឿនជាងយើងនោះបើយើងចេះតែកើតទុកការប្រៀបធៀប ដើម្បីបានសេចក្តីសុខផ្លូវចិត្តយើងកុំប្រៀបធៀបជាមួយអ្នកសុខជាងយើង យើងត្រូវតែប្រៀបធៀបជាមួយនរណាប្រហែលនឹងយើង ឬក៏គេទុកលំបាកជាងយើងទៅទៀតដូចមាន ភាសាអង់គ្លេសមួយគេថាម៉េច I felt sorry for myself because I have no shoes until I meet a man who has no feet ខ្ញុំធ្លាប់កើតទុកអាណិតខ្លួនឯងកំសត់ខ្លួនឯងព្រោះហេតុតែខ្ញុំមិនមាន ស្បែកជើងពាក់រហូតដល់ទៅពេលមួយខ្ញុំបានជួបមនុស្សម្នាក់ដែលអត់មានជើងទើបខ្ញុំដឹងថាខ្ញុំ សំណាង ជាងគាត់ឆ្ងាយណាស់ណាអញ្ចឹង ប្រហែលអ្នកដែលមានស្វាមីហើយស្វាមីមាននេះនោះថាកើតទុកណាស់នោះវាមិនតន់ជារឿងកើតទុកណាស់ទេយើងនៅមានផ្លូវដើរច្រើនណាស់ណាមានផ្លូវដើរច្រើនណាស់តែគ្រាន់តែយើង មិនចេះរក ផ្លូវទៅប៉ុណ្ណោះគាត់គ្រាន់តែមានឯនេះឯណោះប៉ុន្តែគាត់មិនតន់ដល់ថ្នាក់វ័យធ្វើ បាបយើងអាហ្នឹងក៏នៅតែរឿងល្អណាយើងនៅតែអាចសុខបាន យើងប្រៀបទៅអ្នកខ្លះហ្នឹងមិនត្រឹមតែមានស្រីតែមកវ័យប្រពន្ធទៀតយើងអត់បានវ័យគណគិតតែប៉ុណ្្នឹងដែរតែបើដល់ថ្នាក់វ័យទៅទៀតអាហ្នឹងកាន់តែយ៉ាប់ដែរយើងមានច្បាប់តាស្រុកទេសមានច្បាប់ យើងមានបងប្អូន យើងមានច្បាប់ទលាប់យើងគិតគូរទៅ តាមច្បាប់តាមអីបើដល់វ័យច្រំវ័យដំច្រំធាក់នោះអឺ ឬក៏យើងព្រមឲ្យគេវាយយើងរហូតទៅហ្នឹងហើយអាហ្នឹងក៏វាវាមិនមែនជាឋានៈជួនកាលអ្នកខ្លះហ្នឹងព្រមឲ្យគេវាយរហូតមកពីអីមកពីយើងស្រឡាញ់គេហ្នឹងណាមកពីហេតុតែមួយហ្នឹងឯងមកពីអាស្រឡាញ់គេហ្នឹងមនុស្សទៅស្រឡាញ់គេមានកយោអន់ហើយស្រឡាញ់គេខ្លាំងពេកគឺមានកយោអន់ហើយដោយវីរៈបរោះក្នុងរឿងចិនអញ្ចឹង ចេញមកកាន់ដាវឆ្វាប់ឆ្វាប់ឆ្វាប់ឆ្វាប់វៃគេឈ្នះកាលណាគេចាប់គម្រាមស្រីស្នេហ៍បន្តិចដាក់ដាវចុះឲ្យគេកាប់ឃើញទេសេចក្តីស្នេហាគឺជា ចំណុចខ្សោយរបស់មនុស្សដោយលោកសង្ឃអញ្ចឹងដែរខ្លាំងខ្លាំងទេសនា ទេសនានឹងតែ នាងតោងបានខ្សោយមហិលរបូតស្បងអស់លេងខ្សោយបន្តិចហ្នឹងឯងឥឡូវហេតុអីបានជាក្រុមគ្រួសារខ្លះ ឃើញប្តីនឹងផឹកអ៊ូបនោមកដល់វ័យប្រពន្ធប្រពន្ធនឹងឯងនៅតែទ្រាំឲ្យគេវ័យសុកចិត្តយំសុកចិត្តស្រែកហើយតស៊ូតទៅទៀតកត្តាពីរយ៉ាង ទី1យើងល្ងងទី2រឿងស្រឡាញ់គេស្រឡាញ់នឹងឯងជាប្រភពនៃសេចក្តីទុក្ខចឹងមិនញាតញោមពុទ្ធបរិស័ទទាំងឡាយនិយាយមកដល់ចំណុចនេះគេថាប្រពៃណីខ្មែរអាក្រក់ ប្តីធ្វើបាបប្រពន្ធខ្មាស់ថាទេអានឹងមិនប្រពៃណីខ្មែរនេះមានច្បាប់ឯណាថាប្រពៃណីខ្មែរប្តីវាយប្រពន្ធអញ្ចឹងណាថ្មមិនតន់ឃើញតែជាទម្លាប់ មនុស្សប្រុសនឹងអាងកម្លាំងធ្វើបាបស្រីពីមុនមកអញ្ចឹងតាមធម៌ព្រះក៏គ្មាន តាមច្បាប់គេលកាលឬក៏ច្បាប់ ប្រុសច្បាប់ស្រីច្បាប់ស្អីស្អីដូចជាមិនដែលបរៀនថាឲ្យវាអញ្ចឹងផងហើយយើងនាំគ្នាទៅប្រពៃណីខ្មែរប្រីធ្វើបាបប្រពន្ធតាមពិតមកពីទម្លាប់ម៉ែឪទេមិនឲ្យកូនស្រីរៀនឲ្យបានច្រើននឹងជាទម្លាប់កូនស្រីមិនឲ្យរៀនឲ្យបានខ្ពង់ខ្ពស់ទេ ទុកឲ្យប្តីចិញ្ចឹមរឿងតែយើងមានចំណុចខ្សោយគេមើលងាយយើងហើយណាក្មេងៗស្រីស្រីទាំងឡាយបើបាន ស្ដាប់អានឹង ល្អខំរៀនធ្វើម៉េចរកទីពឹងខ្លួនឯងឲ្យបានព្រោះវាមិនទៀងទាត់ប្រកបវិជាអីការរៀបការអីហ្នឹងជាការលែងលះគ្នាទៅសល់កូនសល់ចៅទៅមិនដឹងថាត្រូវរស់ស៊ីយ៉ាងម៉េចចិញ្ចឹមកូនជួនកាលហ្នឹងវាខ្លាចអារឿងអញ្ចឹងបានចេះលែងគេមិនដាច់នោះមិនហ៊ានចាក់ចោលមិនហ៊ានបែកគ្នាដល់យើងសំដែងអាការដែលយើងគ្មានទីពឹងសោះគេកាន់តែបានចិត្តឯប្រុសប្រុសនោះឯង អាមាមិនកាន់ជើងទេប្រុសប្រុសឃើញតែអញ្ចឹងមែនអញ្ចឹងចំណុចខ្សោយរបស់ស្ត្រីខ្មែរយើងបច្ចុប្បន្នទី1ល្ងងទី2ខ្លាចទី3ងប់អាស្រឡាញ់គេហ្នឹងឯងមកគេវាយព្រឹកល្ងាចអត់អីហ្នឹងហ្នឹងហើយដើម្បីដោះស្រាយតទៅទៀតហ្នឹងខ្ញុំកណ្ណាអាត្មាភាព មិនដឹងថាទៅដោះយ៉ាងម៉េចទេប៉ុន្តែគ្រាន់ថាឲ្យញោមទាំងឡាយដែលមានបញ្ហានឹងបើយើងកែខាងក្រៅមិនបានឲ្យកែប្រែផ្លូវចិត្តរបស់យើងឲ្យគិតទៅដល់កូនយើងទៀតចេះគិតថាអូអញតែប្តីធ្វើបាបអញ្ចឹងមកពីអញនឹងវាល្ងងអញ្ចឹងកុំផ្ដោតសេចក្តីល្ងងដល់កូនចៅយើងតទៅទៀតត្រូវឲ្យចេះឲ្យដឹងឲ្យមានទីពឹងទៅប្តីមិនធ្វើបាបចេះឡើងកែយើងមិនបានកែកូនយើងយើងគិតថាយើងលះបង់ខ្លួនយើងទៅចោះ យើងសុខចិត្តលំបាកទៅចាស់ប៉ុន្តែកូនយើងកុំឲ្យល្ងងឲ្យសោះមនុស្សតែល្ងងគេធ្វើបាបមនុស្សស្រឡាញ់គេខ្លាំងក៏គេធ្វើបាបដែរសិតតែកលាទុកទាំងអស់នឹងចឹងមកមិនដោះស្រាយអីតទៅទៀតទេប៉ុណ្ណឹងចាស់រឿងប្តីប្រពន្ធចាំមើលដោះស្រាយរួចរួចដល់ទៅខ្លួនឯងមិនដឹងហើយចំណុចជាបន្ត អឺញោមស្រីម្នាក់សាកសួរថាទេហតលាគ្រួសារលាស្វាមីទៅថាទៅបន់តែមួយវត្តទេហើយដល់ទៅទៅគេចេះតែនំទៅនេះនំទៅនោះពលទៅ គ្នាច្រើននោះចំណុចនេះញោមលើកមកក៏មួយយ៉ាងដែរញោមប៉ុន្តែញោមថាចុះទៅទៅនេះទៅនោះទៀតហ្នឹងអឺដាច់សិលដែរអត់បានប្រាប់ប្តីផងវាមិនដាច់ ព្រោះមិនប្រាប់ទេតែបើមកវិញប្តីសួរថាទៅណា ខ្លះខ្ញុំទៅទៅវត្តហ្នឹងអត់មានទៅណាឯណាអាហ្នឹងទៅដាច់អាហ្នឹងគឺប្រយ័ត្នយើងទៅ ដើម្បីឲ្យដោះចិត្តយើងឲ្យវាស្រឡះទៅគឺថាទៅតែមកវត្តក្រុមគេនាំទៅនេះទៅនោះទៀតយើងទេសួរទៅពុកវាហើយឥឡូវខ្ញុំថាចង់ត្រឡប់ទៅវិញឥឡូវហ្នឹងប៉ុន្តែឡានគេមិនទៅលោកគេទៅនេះទៅនោះខ្ញុំមិនអាចប្រកែកគេបានទេសុំទោសផង អញ្ចឹងទៅដើម្បីកុំឲ្យវា មានបញ្ហានឹងអញ្ចឹងអញ្ចឹងគ្រាន់តែទៅទៀតនឹងវាអត់មានដាច់សិលដាច់អីទេណាកុំឲ្យតែយើងមានចេតនាកុហកក៏ប៉ុន្តែអ្នកដឹកនាំទៅប៉ុននឹងគូតែអាត្មា មានគោលការណ៍ច្បាស់លាស់ដូចជាថ្ងៃមិញអញ្ចឹងទៅចូលរួមប៉ុនរំលែកមរណៈទុកអភិក្ខុអគ្គបណ្ឌិតយងសុផាត គោលការណ៍ដាក់ថាទៅណាគឺទៅនឹងអត់ឆ្លៀតទេមិនប្រើពាក្យឆ្លៀតទេព្រោះយល់យល់ដូចជាញោមបញ្ហារបស់ញោមអញ្ចឹងអញ្ចឹងបានញាតញោមខ្លះគាត់ដើរជាមួយខ្ញុំកណាអាត្មាភាពហ្នឹងគាត់ក៏អត់សូវសប្បាយចិត្តទេថាអាត្មាប្រកាន់ប្រកាន់ម៉េះគាត់ទៅចូលទៅនេះផងទៅនោះផងមិនបានតែមិនមែនប្រកាន់ទេគឺគោរពគោលការណ៍ឧទាហរណ៍ថាគេទៅតាមយើងជិះមួយឡាន4 10 20 30នាក់នោះ លាប្តីមកថាមកតែមួយថ្ងៃទេហើយដល់យើងចង់ឯងបន្តមកយប់ទៀតសួរថាប្តីគេគិតថាម៉េចអញ្ចឹងអ្នកដឹកនាំគេកុំតាមទៅគេញាក់ដើម្បីរក្សាសេចក្តីសុខក្នុងក្រុមគ្រួសារអ្នកដើរនោះកុំឲ្យគេព្រួយបារម្ភកុំឲ្យគេកើតរោគនៅក្នុងចិត្តឃើញទេតាមពិតជាការគោរពគោលការណ៍ល្អណាស់វាដាក់ទៅប៉ុណ្ណាប៉ុណ្ណឹង វាលែងតែឯកភាពទាំងអស់គ្នាតែហ្មងទាំងអស់គ្នានឹងមានអ្នកណាគិតថាខ្លាចប្តីអ្នកណាគិតថាយ៉ាងម៉េចទេទេទៅប្រាប់ផ្ទះទៅប៉ុន្តែវាមិនងាយថាទាំងអស់គ្នាព្រោះមនុស្សមាន ការរវល់រៀងខ្លួនអញ្ចឹងគួរតែមានកម្មវិធីច្បាស់លាស់ទៅទៅមួយខ្សែហ្នឹងយើងដើរតាណា ខ្លះ មានប្រូក្រាមច្បាស់លាស់ទៅយើងទៅប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះហើយយើងមកវិញបើវាមានបញ្ហាអីគ្រោះថ្នាក់ថ្នាក់ដោយចៃដន្យអានឹងវាជារឿងបន្ទោសមិនបាន។ ប៉ុន្តែអចេតនាទៅនេះផងទៅនោះផងទៅនេះផងទៅនោះផង ធ្វើឲ្យអ្នកដើរតាមនឹងពិបាកក្រុមគ្រួសារគេចាំខុសពេលខុសវេលាមិនល្អដើរត្រូវមានកលការច្បាស់លាស់នឹងចឹងអញ្ចឹងមិនមែនជាកំហុស របស់ញោមអ្នកដែរទេជាងការ អ្នកខ្លះចង់ចេះចង់ចោះនឹងឯងដែលធ្វើអីជាដំណើរនឹងវាមិនមែនជាដំណើរផ្លូវការវាជាមិនមែនជាដំណើរត្រឹមត្រូវ ជាទម្លាប់មិនល្អទម្លាប់មិនល្អអញ្ចឹងហើយកាលណាយើងរៀនគោរពចឹងទៅវាមិនមែនជារឿងប្រកាន់ទេគឺជាការគោរពពេលវេលា ពេលវេលាយើងមានតម្លៃឧទាហរណ៍ខ្ញុំកណាអាត្មាធ្លាប់ដាក់ច្បាប់ឲ្យលោក នៅកន្លែងចឹងបើលាទៅបនត្រង់ណាគឺត្រូវទៅបនត្រង់នោះអត់មានហួសទៅនេះអត់មានហួសទៅនោះឡើយ មានពេលខ្លះលោកខាងមិនដឹងធ្វើម៉េចវិញ្ញាណញោមចង់ទៅលេងនេះចង់ទៅលេងនោះអាត្មាមានច្បាប់មួយ ថាញាតញោមចង់ទៅឲ្យដាក់ចោះហៅតាក់ស៊ីជិះមកវិញឲ្យគាត់ទៅទៅគាត់ចោះហ្នឹងចឹងហ្នឹងលោកនៅកន្លែងអាត្មាអាត្មាដាក់អញ្ចឹងព្រោះខុសគោលការណ៍កុំឲ្យដេញត្រីងៀតឆ្លៀតពងត្រីក្នុងសងឆ្លៀតបដាកូនឫស្សីក្នុងក្បូនឆ្លៀតដោះតាពាំងណា អញ្ចឹងយើងគ្រាន់តែដំណើរប៉ុណ្ណឹងយើងចាប់ចែងមិនល្អផងហួសទៅនេះហួសទៅនោះតែបើហួសក្នុងប៉ុនល្មមនេះហួសទៅមើលទឹកឈូហួសទៅមើលស្អីស្អីនោះមិនដំណងសោះហើយរឿងតែបើយើងដាក់ពីពីចេញដំណើរទៅដាក់ហើយទៅដាក់ហើយថាទៅនឹងតំណងផងឲ្យគេដឹងឲ្យគេដឹងថាហ្នឹងជាដំណើរច្បាស់លាស់ជាដំណើរច្បាស់លាស់ ប៉ុន្តែខ្ញុំកណាធ្វើអញ្ចឹងដំបងឡើយណាណាក៏ថាតឹងដែរគេមិនត្រឹមតែថាតឹងទេគឺថាខ្ញុំកណាអាត្មាប្រកាន់ម៉េះចង្អៀតចង្អល់ម៉េះទេអីក៏សម្បូរពេលម៉េះលោករត់ទៅពេលធ្វើការមិនមានទេពេលមានឈៀតទៅដើរលេងកើតគេឆ្ងល់អីរៀនអីគេថាមិនចេះរៀនអីគេថាមិនកើតតែពេលដើរលេងឆ្លៀតទៅនេះឆ្លៀតទៅនោះចេះតែបានអញ្ចឹង ចឹងខ្មែរឆ្លើយតបទៅនឹងបញ្ហារបស់ញោមថាអឺការដើរធម្មវត្តស្រាប់តែទៅ មួយទៀតនឹងវាអត់តន់ជារឿងដាច់សិលដាច់អីទេប៉ុន្តែយើងវាមិនគោរពពាក្យសច្ចៈហើយម្យ៉ាងទៀតមិនមិនអាចថាយើងមិនជាមនុស្សមិនគោរពសច្ចៈទេព្រោះឡានហ្នឹងគឺទៅអស់ទៅហើយយើងមិនមែនថាទៅណាបើឡានទៅយើងទៅដែរទៅចឹងមិនថាសំដាស់ទឿនអ្នកដឹកនាំឲ្យហើយគួរតែឲ្យពេលវេលា អ្នកដើរតាមមុន ទៅគេមិនកើតក្នុងរឿងគ្រួសាររបស់គេនឹងចឹងយើងមិនអាចតែសបាយខ្លួនឯងហើយឲ្យអ្នកដើរតាមជាមួយយើងមានបញ្ហាជាមួយគ្រួសារនោះទេព្រោះពាក្យថាធ្វើបុណ្យគឺត្រូវតែគិតគ្រប់ជ្រុងជ្រោយទាំងអស់គឺធ្វើល្អល្អទាំងខ្លួនឯងល្អសម្រាប់អ្នកដើរតាមយើងផងហើយបន្តទៅទៀតអឺលេខ សំណួរទី2គឺលោកអ៊ំចាស់ម្នាក់បានសាកសួរថាធ្វើវត្តដើម្បីអីឬក៏ធ្វើវត្តដើម្បីតាក់ទាញមនុស្សឲ្យទៅរំបាស់អឺខ្ញុំបកអនាអាត្មាអឺគិតថាបញ្ហានេះញោមអ្នកសួរហ្នឹងញោមយល់ហើយញោមក៏ដឹងយល់ហើយដឹងទៀតថឹងថាវា មិន មិនចូលចិត្តរឿងហ្នឹងឯងបើញោមសួរអញ្ចឹងបើញោមជាមនុស្សម្នាក់ ចូលចិត្តរឿងអញ្ចឹងមិនទេមកសួរអញ្ចឹងទេអឺហើយអាត្មាមិនចង់ថាគេខុសទេជួនកាលគ្នាក៏មានគំនិតល្អដែរដូចជាចាស់ចាស់ស្រុកអាត្មាស្រុកកំណើតដែរខ្លះគាត់គិតថាយើងចាស់ចាស់មិនរំអីទេបើតែយើងឲ្យក្មេងរំទៅបានបន់គាត់យល់អញ្ចឹងទៅហើយមិនដឹងវាយល់ថាម៉េចគាត់ថាដាក់ឲ្យក្មេងសុបាយទៅបានបន់ដូចដូចអ្នក បង្រៀនអ្នកលេងលបាំអញ្ចឹងជាងការមានមានអាពាក្យបង្រៀនថាយើងលេងឲ្យគេសប្បាយទៅយើងបានបននិយាយឲ្យគេសប្បាយទៅយើងបានបនដូចជារឿងអ្នកដាក់អត្តៈអ្នកដាក់អត្តៈហ្នឹងគ្រូរបាំប្រាប់គាត់អញ្ចឹងប្រាប់គាត់ថាអ្នកណាលេងឲ្យគេសប្បាយឲ្យគេសើចអញ្ចឹងទៅ ងាប់ទៅទៅកើត នៅក្នុងឋានទេវតាដែលសបាយសបាយប្រកែសោចហ៎ហើយដល់ទៅមកជួបព្រះអង្គសួរបបិទ្ធព្រះអង្គនៅចម្រើនអឺគ្រូអ្នកបង្ខាត់របាំហ្នឹងបង្រៀនខ្ញុំព្រះអង្គថាឲ្យខ្ញុំព្រះអង្គនឹងខំលេង ទៅ ដើម្បីឲ្យគេសប្បាយអឺព្រោះថាកាលណាបើយើងធ្វើឲ្យគេសប្បាយយើងនឹងទៅកើតឋានសួគ៌ ពាក្យសបាយហ្នឹងយើងចែកវាមិនតាន់ដាច់វាសបាយស្អីបើសបាយក្នុងមហាកុសលវាមានស្អីបើសបាយលបាំវាមានសបាយទេសបាយកើតទៅលោភៈនោះនឹងអាដល់សួរព្រះអង្គចុះចុះការ ពិតយ៉ាងម៉េចដែរព្រះអង្គជ្រាបថាម៉េចដែររឿងដែលយើងឲ្យគេសបាយនោះព្រះអង្គថាកុំសួរតថាគាត់អីណាកុំសួរតថាគាត់អី ទេបើពិតព្រះអង្គតែចម្រើនហើយងាយជួបព្រះអង្គទេឆ្លើយតិចមកខ្ញុំព្រះអង្គចង់ដឹងតើគ្រូលបាំនឹងនិយាយពិតដែរទេព្រះអង្គប្រកាយទៀតកុំសួរតថាគតអីតថាគតមិនចង់និយាយទេសួរលើកទី3បានព្រះអង្គថាងមនាលមាននុបតថាគតថាមិនឆ្លើយទេប៉ុន្តែអ្នកចេះតែបង្ខំតថាគតរហូតដល់ទៅ3ដង បើតថាគតមិនឆ្លើយទេដូចជាថាតថាគតនឹងវាដាច់ចិត្តពេក ចឹងចាំស្ដាប់ចឹងណាមនាលមានុបុគ្គលណាខ្លួនឯងមានមោហៈវិច្ខ្ចប់ទៅដោយសំណាញ់មោហៈហើយក៏ឡើងសម្ដែងឲ្យគេកាន់តែវង្វេងបុគ្គលណាមានរាគៈវិច្ខ្ចប់ទៅដោយរាគៈតណ្ហា ហើយក៏សម្ដែងឲ្យគេភ្លើតភ្លើនឲ្យគេកើតរាគៈឲ្យគេស្រើបស្រាល ឃើញទេដោយរបាំហ្នឹងជាងការស្លៀកខោចុកខោចឡើងអីចឹងទៅឲ្យគេកើតរាគៈឲ្យគេកើតតណ្ហាអបុគ្គលណា មានទោសៈវិច្ខ្ចប់ដោយទោសៈហើយក៏សំដែងឲ្យគេកើតទោសៈដែរដូចជាធ្វើតួកាចតួអីចឹងទៅ ធ្វើឲ្យគេខឹងតាមចឹងទៅធ្វើឲ្យគេកំសត់ចឹងទៅបុគ្គលនោះឯងមាននរៈមួយឈ្មោះបហាសៈនរៈរង ចាំបុគ្គលនឹងឯងណាមនុស្ស ណាពីព្រោះខ្លួនឯងវាមានរាគៈទោសៈមោហៈហើយសំដែងឲ្យគេកើតតែរាគៈទោសៈមោហៈនៅរកឈ្មោះបហាសៈនឹងរងចាំបុគ្គលនឹងចប់ប៉ុណ្ណឹងមកនៅដាក់ពតៈនឹងស្រែកយំហួយយំទៅមកបានព្រះអង្គថានឹងហើយតថាគតហាមទិលតែ3ដងឯងជាបខំតថាគតពេកណាបខំពេកគ្នាថាមិនចង់និយាយណា បានគាត់ថាទេខ្ញុំព្រះអង្គយំនេះមិនមែនដោយសារព្រះអង្គសំដែងនេះឈឺចិត្តចាញ់បោកគ្រូលបាំក៏ឈប់លេងលបាំលបែងតាំងពីនឹងមកក៏បួសបានសម្រេចគុណធម៌ទៅអញ្ចឹងពិចារណាមើលចាស់អាត្មាក្រំតែលើករឿងនឹងឲ្យញាតិញោមពុទ្ធបរិស័ទពិភាកវិភាកពិចារណាសួរថាដូចជាការដោះស្រាយអញ្ចឹងព្រះអង្គពេញចិត្តទេ ព្រះសម្មាសម្ពុទ្ធព្រះអង្គពេញប្រតិទេ ជាមួយនឹងលបែងលបាំទាំងអស់នឹងតាមពិតមានតែព្រះអង្គដាក់សិក្ខាបទមិនអោយភិក្ខុសាមណេរស្ដាប់ឬមើលនៅលបែងលបាំទាំងអស់នឹងដែលជាសត្រូវដល់កុសលធម៌ឃើញទេអញ្ចឹងស្អីដែលជាសត្រូវដល់កុសលធម៌គឺអ្វីដែលនាំឲ្យភ្លើតភ្លើនហ្នឹងណា Hmm. អីណច្ចគីតវេតិតវិសោកទេសនានឹងណច្ចគីតណច្ចរំនឹងច្រៀងប្រគំដំគោះភ្លេងផ្លត់អីទាំងអស់នោះជាសត្រូវដល់កុសលធម៌មិនសត្រូវមួយវត្តទេគឺសត្រូវដល់កុសលធម៌មិនថាអូចាក់ក្នុងវត្តបានបាប ចាក់នៅផ្ទះនឹងវាមិនបាបលើគ្នានោះ និយាយរួមទៅអ្នកដែលប្រព្រឹត្តប្រយោជន៍មានថាអូអាការ៉ាអូខេនៅក្នុងវត្តវាវាបាបដល់យើងទៅចូលការ៉ាអូខេក្នុងបាររង្កសាលអត់អីថាវាដូចតែគ្នាបុណ្យហើយបាបវានៅគ្រប់ទីកន្លែងប៉ុន្តែក្រណចេះទីវត្តអារាមយើងធ្វើមានពុទ្ធរូបមានស្អីស្អីនៅនឹងមានប្រសងនៅនឹងវាលើសតែប៉ុណ្្នឹងដល់តែយើងយកអានឹងទៅដាក់វត្តទៀតមិនដឹងថាវត្តស្ងប់ស្ងាត់នឹងមិនដឹងមានន័យថាម៉េចផង សទ្ធាបរិស័ទកសាងវត្តនឹងដឹងកធ្វើស្អីផងយើងមើលដំណើរព្រះសម្មាសម្ពុទ្ធមកចេញបុះស្អប់អានោះណាមុននឹងគេរំថ្វាយព្រះអង្គកកកដីរំស្លៀកពាក់អីអញ្ចេះអញ្ចោះលិចលើលិចក្រោមអញ្ចឹងប៉ុន្តែព្រះអង្គសង្វេគរត់នឹងរត់មិនរត់ចិត្តរត់3នគរចោលអារឿងលេងលបែងលបាំនឹងណា ព្រះអង្គទៅនៅក្នុងព្រៃអ្នកបួសក៏មានប្រកដីនៅក្នុងព្រៃឬក៏នៅក្នុងវត្តជាទីស្ងប់ស្ងាត់ចឹងទៅទីបំផុតទៅវាទោសតែខ្លួនឯងនឹងញាតញោមដែលចង់សបាយនឹងទីបំផុតញាតញោមថ្វាយបង្គំលោកក៏ថ្វាយបង្គំមិនពេញដៃថ្វាយវាអត់ពេញដៃយូរយូរទៅលោកដូចតែអញអញដូចតែលោកវាទោសទាំងអស់តែគ្នាវាមិនមែនយ៉ាប់ទៅលោកទេយ៉ាប់យើងរលោកថ្វាយបង្គំលែងបាន ពីព្រោះអីពីព្រោះចូលទៅវត្តវាដូចទាំងផ្ទះផ្ទះដូចទៅវត្ត សាសនបុគ្គល វាគួរតែធ្វើអ្វីដែលផ្សេងអំពីប្រជាជនធម្មតាហើយបើយើងគ្រាន់តែចង់បានមនុស្សហើយយើងយកទៅដាក់វត្តចឹងទៅលោកក៏មើងអស់គ្នាចឹងទៅ វាវាដូចគ្នា វាដូចគ្នាគេហៅថាធ្វើអំពើដូចអ្នកបរិភោគកាមកន្លែងហ្នឹងគឺ ដូចជាអ្នកបរិភោគកាមដល់តែយើងឲ្យលោកធ្វើដូចយើងហើយ យើងថ្វាយអង្គមខាងគោរពតាមប្រពៃណីហ្នឹងអាគុណធម៌លោកពិតប្រកបថ្វាយអង្គមថាសង្ឃខាងសរណង្គិឆាមិថ្វាយអង្គមវាមិនវារកអត់ឃើញឃើញម៉ែថ្វាយយើថ្វាយប៉ុន្តែធម៌គុណលោកគុណស្អីបើគុណលោកមើលគេរំបានដូចតែអញដែរឃើញទេទីបំផុតទៅគេហៅថាទៅទាំងពេកទាំងស្គរវាមិនមែនយ៉ាប់តែរឿងលោកត្រូវទោសទេយើងហ្នឹងក៏ពិបាកទៅធ្វើទៅថ្វាយបង្គំអីទាំងអស់តែគ្នាក្នុងឯងណា ខ្ញុំបកណាអាត្មាជាជាផ្ដើមដំបូងចង់ចង់កែអតំណងញាតិញោមប៉ុន្តែញាតិញោមគាត់មានតែជាប់មួយចឹងមិនថាស្អីឲ្យតែជាប់មួយគាត់ថាប្រពៃណីហ្នឹងតែមកសួរថាបាសហ្នឹងប្រពៃណីពីអង្កលទៅមានប្រហែលឆ្នាំនេះសោះនោះកាលពី50 60ឆ្នាំមុនណា ដែលមានបាសនោះគេមានមានអកេះមានអីហ្នឹងប៉ុន្តែឥឡូវដល់ចាក់យូរយូរគេថាប្រពៃណីបាស ប៉ុន្តែយើងមើលចំណេញវិញតើចំណេញអីខ្លះចំណេញអីខ្លះអារម្មណ៍ម្ដងម្ដងកាប់គ្នាសម្រាប់គ្នាមិនកាប់នោះវត្តស្ទាក់គ្នាកាប់តាមវកតាមវាស្រែតាមអីសួរថាឈ្មោះនៃវត្តហ្នឹងវាក្រអូបណាស់ទៅឬឧទាហរណ៍ថាលោកប៉ុនចាក់បាសរំនៅក្នុងវត្តហ្នឹងបើគេកាប់អារម្មណ៍បាសនៅផ្ទះល្មមទេហើយដល់ចាក់បាសទៅគេកាប់គ្នាក្នុងវត្តហ្នឹងសួរថាឈ្មោះនៃវត្តហ្នឹងវាក្រអូបណាស់ទៅឬ កន្លែងណែនាំមនុស្សឲ្យល្អទៅឬកន្លែងចុងនោះតាមពិតញាតិញោមដឹងគ្រប់គ្នាអស់ទៅហើយប៉ុន្តែគ្រាន់តែនិយាយដើម្បីឲ្យជាមេគំនិតតែគាត់នៅតែលះមិនបានគាត់ថាបើមិនដាក់មានក្មេងណាមកយើងធ្វើប៉ុនមិនធ្វើអាចាស់ណាតើធ្វើមួយក្មេងពួតសួរតែក្មេងមកធ្វើប៉ុនមកកាប់គ្នាសោះនោះយើងពិនិត្យមើលមើលបើយើងដាក់លខោនក្តីដាក់បាសក្តីគឺក្មេងមកតែសបាយប៉ុណ្ណោះ យើងពិនិត្យទៅមើលសាសនាគេវិញ អាត្មា ធ្លាប់ដើរទាំងនៅលោកហ្នឹងអាត្មាធ្លាប់ទៅ សាសនាបាហាយធ្លាប់ទៅកន្លែង សាសនាយេស៊ូបើយើងគិតគេអត់ក្រឹកក្រមដូចយើង វិន័យធម៌អាអីគេមិនជាក្រឹកក្រមដូចយើងទេប៉ុន្តែគេហៅថារដ្ឋបាលអភិបាលកិច្ចក្នុងការចាត់ចែងកិច្ចការងារគេក្រនបើជាងយើងឆ្ងាយណាស់ គឺមនុស្សឧទាហរណ៍គេជប់លៀងមែនគេរំគេរែកមែនប៉ុន្តែគេមានពេលអធិដ្ឋានទាំងអស់គ្នាប៉ុន្តែយើងមនុស្សទៅវត្តពេញវត្តហ្នឹងសួរថាអាចហៅអ្នកទៅវត្តហ្នឹងបានមកសូត្រនមោតសៈមួយម៉ាត់ទេដែលយើងថាំងមិនធ្វើបន់តចាស់ធ្វើបន់ក្មេងក៏ត្រូវធ្វើដែរតាមពិតហ្នឹងមនុស្សចិត្តអាក្រក់ទេ អ្នកធ្វើរៀបចំបន់ហ្នឹងចង់បានមនុស្សច្រើនដើម្បីរលៃរយរីលុយគេទេ មិនដែលគិតថាណែនាំមនុស្សឲ្យធ្វើបន់ទេគឺគោលដៅសំខាន់បំផុតដើម្បីតែរីលុយគេប៉ុណ្្នឹងឯងឲ្យមនុស្សមកច្រើនរីលុយបានច្រើនគំនិតហ្នឹងគំនិតអីគំនិតជួយមនុស្សមិនមែនទេដូចយកនុយបឆោតដើម្បីឲ្យគេជាប់អន្តៈអញ្ចឹងព្រះពុទ្ធបង្រៀនឲ្យគេធ្វើបន់គឺឲ្យយល់ពីបន់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាតថាគាត់ក្តី សាវករបស់តថាគតក្តី មិនមែនពោលធัวដើម្បីដូរយកគ្រឿងបូជាដោយអ្នកលេងរបាំឡើយប៉ុន្តែពិតប្រកបទៅយូរយូរនឹងទាំងលោកទាំងវស័កធ្វើបន់ដាក់មេខោប្រដាំងគ្នាដើម្បីរៃលុយអត់មានពាក្យពន្យល់អត់មានពាក្យពន្យល់ខ្ញុំបកណាអាត្មាភាព សម្លឹងឃើញនៅបញ្ហានេះហើយ ចង់កែប្រែពីមុននឹងនៅវត្តធម្មតាប្រមាណចង់កែប្រែពិបាកនិយាយរួមទៅថាពិបាកមិនស្រួលទេចឹងហើយបានជាបង្កើតកន្លែងថ្មីមួយចង់ពិសោធន៍មើលថាអាត្មាអញនឹងមិនអោយលឺចំសំឡេងចម្រៀងមិនអោយមានលបែងលបាំមិនអោយមានអ្វីទាំងអស់សូម្បីតែមេក្រូរីអង្គាសក៏មិនដាក់ទៀតចាំមើលធ្វើកើតវត្តកើតឬអត់ ហើយកាលនោះមិនដឹងថាអាងអីទេគឺអាងសេចក្តីល្អអាងការពន្យល់ឲ្យមនុស្សយល់ប៉ុន្តែកសាងមិនលឿនមែនកសាងមិនលឿនទេអាត្មាមិនប្រកែកសាងទេប៉ុន្តែអ្វីដែលបាន គឺបានមកដោយការយល់អ្នកធ្វើ តែងតែបានសប្បាយចិត្តពីព្រោះគេយល់សិនបានគេធ្វើនេះឯងជាគោលដៅដែលខ្ញុំកណាត់តាភាពចង់បានក៏ជាគោលដៅរបស់ព្រះសម្មាសម្ពុទ្ធដែរ មុននឹងធ្វើអ្វីមួយគឺត្រូវពន្យល់សិនមុននឹងនាំឲ្យកាន់សិលត្រូវយល់ពីសិលមុននឹងឯងធ្វើទានយល់ពីទានសិននេះប៉ុន្តែយើងអត់ធ្វើបន់ដាក់បាសឲ្យមនុស្សមករីប្រហើយរីលុយទៅមកមិនដឹងទៅពយល់ស្អីវាអត់បានកម្រៃអីសោះហ្មងទៅណាគឺនាំគ្នាបឺតជញ្ជក់យកទៅលុយគេប្របាយថាអញ្ចឹងគឺនាំគ្នាបឺតដាក់មីក្រូនឹងបឺតរលុយគេតែអត់ផ្ដាល់ នៅចំណេះដឹងឲ្យគេសោះប៉ុន្តែបើយើងនាំគ្នាពន្យល់ឲ្យមនុស្សយល់វិញ នៅ ពេលដែលគេយល់មិនបាញ់សម100 200ទេនៅពេលគេយល់នឹងយល់ធម្មតាយល់ដូចយើង មនុស្សបរិយាមនុស្សអាចចេះធ្វើស្រែដល់គេយល់គឺទូទ្រោះត្រៃដីធ្វើដោយខ្លួនឯង អញ្ចឹងអញ្ចឹងបែរពីការប្រមូលលុយដោយយកបាសទៅបញ្ឆោតគួរតែនាំគ្នាពន្យល់ប៉ុន្តែអ្នកពន្យល់ទៅតែយល់ខ្លួនឯងផងខ្លួនឯងវាអត់ចេះទៅទៀតណាអាចារ្យខ្លះអត់ស្ដាប់ទេធัวអត់ថ្ងៃថ្ងៃប៉ោយប៉ោយរាល់ថ្ងៃស្ដាប់ធัวអត់ស្ដាប់មិនថាអាចារ្យសក្រិចក៏អត់ស្ដាប់ទៀតនឹងបានស្អីទៅប្រាប់ទេក្រៅពីពាក្យឲ្យពលមកមកតំពัวពីតំពัวមិនចេះចប់ហ្នឹង